នៅក្នុងប្រទេសកម្ពុជា គឺ សម្រាប់សម្រានអស់ហើយ បងប្អូននៅសហរដ្ឋអាមេរិកគាត់ខ្លះនៅកន្លែងធ្វើការនៅឡើយទេខ្លះក៏ចេញពីធ្វើការត្រឡប់មកវិញហើយហើយអ៊ំអ៊ំចាស់ចាស់នៅសហរដ្ឋអាមេរិកគាត់អត់ទៅធ្វើការទេបាទបងប្អូនឮខ្ញុំទេណាបាទឮខ្ញុំទេសូម ផ្ដល់សញ្ញាបន្តិចមកគេលោខ្ញុំនិយាយទៅអត់ឮបាទបើឮគឺខ្ញុំបន្តការនិយាយទៅទៀតបាទអឺមដោយសារមានរឿងបាណែត cosmetic បងរិនដាអូខេហៀងហៀងហៀងលីហៀងលីបាទអរគុណអរគុណ ការរីកខរដៅអរគុណលឺអូខេអរគុណច្រើនអឺមែនតើខ្ញុំខ្ញុំសូមអនុញ្ញាតបងប្អូនចូលរួមជាគំនិតបន្ថែមទៅលើរឿងអឺបាតុកម្មបន្តិចទៀតទេណាបាទបាតុកម្មនៅក្រៅប្រទេសព្រោះព្រោះ ពេលឃើញពួក CPP ក្នុងស្រុកបំពល់ព័ត៌មានបំភ្លៃព័ត៌មានទៅវាចេះតែទឹះចិត្តបាទទឹះចិត្តដោយសារតែពួក CPP ពួកគេតែងតែចោទយើងថាពួកគេតែងតែចោទយើងថាយើងនឹង គឺជាអ្នកបំពល់សង្គមខ្មែរណែតបាទគេថាយើងនឹង ជាអ្នកបំពល់សង្គមជាអ្នកអីចឹងទៅញុះញង់បំបែកបំបាក់អីធ្វើឲ្យបែកបាក់ជាតិអីចឹងទៅណាអឺម៉ែក្មេកទីដាភូបាទស្វាគមន៍គេគេធ្វើការចោតប្រកាន់យើងភិកច្រើនប៉ុន្តែទន្ទឹមនឹងនឹងអារឿងបាតកម្មកាលពីថ្ងៃសុកថ្ងៃសៅរ៍កន្លងទៅហ្នឹង យើងឃើញហើយយើងយើងឃើញពួក CVP វាបន្លឺវាបំភ្លៃបដមានបំផ្លើសបំភ្លៃព័ត៌មានគេថាអ្នកធ្វើបាតកម្មប្រឆាំងនឹងវត្តមានលោកប្រធានសំរងស៊ីនៅ Jacksonville Florida ហ្នឹងមានច្រើនរយអ្នកគេទៅសេនៅក្នុងអា Fresh New ណាគេថាមានច្រើនរយអ្នក បាទមានច្រើនរយនាក់ហើយដល់ពេលយើងមើលនៅក្នុងអានៅក្នុងអាអារូបថតដែលគេបង្ហោះភ្ជាប់ជាមួយនឹងអាបាតកម្មច្រើនរយនាក់ដែលគេទៅសេហ្នឹងអារូបភាពជាមួយនឹងសំណេរហ្នឹងវាវាប្រជ្រះគ្នាវាប្រឆាំងគ្នាអាអាសំណេរវាដាក់ច្រើនរយនាក់ដល់ពេលរូបថតវាមិនគ្រប់រយនាក់ ប៉ុណ្ណឹងហើយវាអត់សារភាពទៀតទី1អាហ្នឹងគេហៅថាពួកអាប្រឌិតព័ត៌មានបំពល់ព័ត៌មានបំភ្លៃព័ត៌មានញុះញង់ព័ត៌មាននឹងខ្ញុំគ្រាន់តែវែកញែករឿងហ្នឹងដើម្បីឲ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសជួយពិចារណាទាំងអស់គ្នាថាតើនរណាជាអ្នកបំពល់និងបំភ្លៃឲ្យពិតប្រាកដអានឹងរឿងទី1ណាបាទរឿងទី2 ការធ្វើបាតកម្មប្រឆាំងភាគច្រើនគេធ្វើ បាតកម្មប្រឆាំងតែជាមួយ អ្នកកាន់អំណាច អ្នកដឹកនាំប្រទេសពីព្រោះអ្នកដឹកនាំប្រទេសនឹងហើយជាហេតុធ្វើឲ្យប្រទេសជាតិណែវិនិច្ឆ័យធ្វើឲ្យប្រទេសជាតិចម្រីចម្រើន ធ្វើឲ្យប្រទេសជាតិថ្កុំថ្កើងគឺអ្នកដឹកនាំប្រទេសនៅលើពិភពលោក នេះក្នុងរបបប្រជាធិបតេយ្យគេមិនដែល ធ្វើបាតកម្មប្រឆាំងជាមួយនឹងមេដឹកនាំគណៈបក ដែលមិនទាន់កាន់អំណាចទេវាអាចដែរមានវាអាចដែរមាននៅលើលោកហ្នឹងណាចំណុចទី2ហ្នឹងបងប្អូនពិចារណាមើលគណៈបកដែលមិនកាន់អំណាចវាទៅជាគណៈបកក្បត់ជាតិវាទៅជាអ្នកនយោបាយដែលមិនទាន់កាន់អំណាចវាទៅជាក្បត់ជាតិវាទៅជាលក់ជាតិវាទៅ ជាបំផ្លាញជាតិវាទៅជាបំបែកបំបាក់ជាតិហ្នឹង អានឹងគឺវាខុសសច្ចធម៌ពិតពេកហើយវាខុសពេកហើយណាវាខុសសច្ចធម៌ពេកហើយសម័យពីដើមគេថាកាលណាអ្នកដែលនិយាយវាវាវាខុសសច្ចធម៌ខ្លាំងពេកវារន្ទះបាញ់ណាបើមិនរន្ទះបាញ់ក៏វិនិច្ឆ័យសាបសូន្យនៅថ្ងៃណាមួយជាជាពំខានឡើយព្រោះវាខុសពេកវាខុសពេកបងប្អូនមើលប្រទេស យើងឧបមាថាឥឡូវការដែលពីគណៈបកសាធារណរដ្ឋនិងគណៈបកប្រជាធិបតេយ្យប្រកួតគ្នា យើងតែងតែនិយាយនៅសហរដ្ឋអាមេរិកដល់ពេលណែគណៈបកប្រជាធិបតេយ្យឈ្នះគណៈបកសាធារណរដ្ឋដែលមានបុគ្គលតំណាងឲ្យគណៈបកប្រជាធិបតេយ្យគឺលោកโจ Biden នឹងឈ្នះអញ្ចឹងនៅក្នុងការដឹកនាំរបស់គាត់ កាលណាក្នុងគណៈរដ្ឋមន្ត្រីរបស់គាត់គាត់ដឹកនាំទៅចម្រើនឬមិនចម្រើនគេនាំគ្នាប្រឆាំងជាមួយគាត់ជាមួយ Biden គេអត់នាំគ្នាទៅប្រឆាំងជាមួយ Donald Trump ទេទោះជា Donald Trump រិះគន់ចូល Biden យ៉ាងណាក៏ដោយចូល Biden គេមិនដែលគេគាត់មិនដែល ទៅកែនគៀកោអ្នកដែលគ្រប់គ្រងបោះឆ្នោតឲ្យគាត់ធ្វើជាប្រធានាធិបតីនឹងទៅប្រឆាំងជាមួយនឹង Donald Trump ទេវាមិនដែលមានទេ វាមិនដែលមានកពូចម៉ែអាណាធ្វើអញ្ចឹងទេមានតែកពូចម៉ែអាយ៉ងយួនហ្នឹងឯងបានវាធ្វើអញ្ចឹងណាអានឹងនិយាយវាពិតត្រង់មែនតែនទៅណាបងប្អូនណាយើងអ្នករស់នៅក្នុងប្រទេសប្រជាធិបតេយ្យយើងយើងពិចារណាមើលយើងពិចារណាមើលទៅណាយើងពិចារណាអញ្ចឹងមើលក្នុងសង្គមប្រជាធិបតេយ្យ ឧបមាថាលោកលោកដូណាល់ត្រាំគាត់នៅរិះគន់រាល់ថ្ងៃគណៈបកសាធារណរដ្ឋនៅរិះគន់រាល់ថ្ងៃចំពោះជូបៃដិនការដឹកនាំមិនត្រូវអីអីអីហ្នឹងគាត់នៅតែនិយាយចឹងប៉ុន្តែមិនដែលឃើញជូបៃដិនណាមិនដែលឃើញជូបៃដិនអីទៅបបួលគ្នាគ្នាគាត់អីទៅប្រឆាំងជាមួយដូណាល់ត្រាំអីអត់ទេពីព្រោះកំហុសគេអត់បន្ទោសទៅ ដូណាល់ត្រាំអ្នកនិយាយទេ ប្រជាពលរដ្ឋគេនឹងបន្ទោសអ្នកដឹកនាំសេដ្ឋកិច្ចរីកចម្រើនឬក៏មិនរីកចម្រើនណាទប់ស្កាត់កូវីដបានឬក៏មិនបានគ្រប់គ្រងស្ថានភាពពិភពលោកបានល្អឬមិនបានល្អគេមិនដែលបន្ទោសគណៈបកដែលមិនកាន់អំណាចទេគេទៅបន្ទោសគណៈបកដែលកាន់អំណាចហើយគេបើគេបាតកម្មប្រឆាំងគេប្រឆាំងជាមួយអ្នកកាន់អំណាចគេមិនដែលមកធ្វើបាតកម្មប្រឆាំង ជាមួយអ្នកដែលអត់មានអំណាចហើយចោទអ្នកអត់មានអំណាចនឹងថាក្បត់ជាតិបំបែកបំបាក់ជាតិណាបំបែកបំបាក់ជាតិនោះទេវាមិនដែលវាមិនដែលតាមពិតអាមេដឹកនាំ នឹងទេដែលជាអ្នកបំបែកបំបាក់ជាតិពីព្រោះអីពីព្រោះវាចលករវាចលនាឲ្យក្នុងនាមវាជាមេដឹកនាំដែលជាម្ចាស់រដ្ឋវាធ្វើផ្ទុយអំពីរដ្ឋបងប្អូនណាវាធ្វើផ្ទុយអំពីច្បាប់រដ្ឋ ឧបមាថាគណៈបកមួយបោះឆ្នោតទៅឡើងទៅកាន់អំណាចរដ្ឋាភិបាលនឹងតំណាងឲ្យប្រជារាស្ត្រគ្រប់និន្នាការគណៈបកនយោបាយហើយធ្វើផលប្រយោជន៍ដោយមិនប្រកាន់និន្នាការគណៈបកនយោបាយណាឡើយ អនុវត្តច្បាប់ក៏មិនប្រកាន់និន្នាការគណៈបកនយោបាយណាមួយដែរណា ទោះជាអ្នកនឹងមកពីគណៈបកប្រជាជនក៏ដោយ កាន់អំណាចនឹងគឺសម្រាប់រដ្ឋាភិបាលនឹងមិនមែនរដ្ឋាភិបាលសម្រាប់តែក្រមគ្រួសារម៉ែឪវា សម្រាប់តែបកពួកវា អ្នកធ្វើការនឹងឯណាសម្រាប់តែអ្នកគ្រប់គ្រងវានឹងឯណាវាធ្វើរដ្ឋនឹងវាដើរតួក្នុងនាមរដ្ឋនឹងគឺតំណាងឲ្យគ្រប់ភាគីទាំងភាគីស្របទាំងភាគីចំទាស់ មិនមែនវាធ្វើការងារបំរើផលប្រយោជន៍តែភាគីស្របអាភាគីចំទាស់ឯងចាត់ទុកថាជាឧទាមទេអានឹងមិនមែនជារដ្ឋាភិបាលទេ គេហៅថារបបនឹងវាត្រឹមត្រូវហើយគេហៅថារបបនឹងវាត្រឹមត្រូវហើយបើរដ្ឋាភិបាលគេធ្វើគ្រប់ភាគីទាំងអស់អានឹងគឺជាច្បាប់នៅ ក្នុងប្រទេសកម្ពុជាយើងមានច្បាប់នឹងតាប៉ុន្តែពួកវាដែលអនុវត្តច្បាប់នឹងអត់វាអត់វាអត់មិនត្រឹមតែប៉ុណ្ណឹងទេ វាថាឯងធ្វើបាតកម្មអញធ្វើបាតកម្មប្រឆាំងអញបានអញក៏ធ្វើបាតកម្មប្រឆាំងឯងបានអត់ហើយបងប្អូនមើលរដ្ឋមួយដែលគេបោះឆ្នោតឲ្យវាឲ្យវាដឹកនាំប្រទេសឲ្យពង្រួមពង្រួមជាតិឲ្យធ្វើការងារបម្រើប្រទេសជាតិស្រាប់តែវាឲ្យតែគេប្រឆាំងវាវាចាត់ទុកគេជាឧទាមវាចាត់ទុកគេជាណែណែជាភេវកម្មវាចាត់ទុកគេជាស្អីជាស្អីចឹងទៅ បងប្អូននៅប្រទេសស្រុកអាណាធ្វើតែចឹងនៅប្រទេសស្រុកអាណាធ្វើចឹងវាអត់ដែលមានទេវាអត់ដែលមានបងប្អូនជួយពិចារណាខ្ញុំបន្តិចមើលយើងយើងមិនចង់និយាយឲ្យវាធ្ងន់ធ្ងន់ទេតាមពិតទៅខ្ញុំមិនចង់និយាយប្រហែលទេប៉ុន្តែខ្ញុំទើសតិចជាមួយអាពួកអាចោម៉ាស៊ីនហ្នឹងខ្ញុំខ្ញុំវាទើសតិចហើយគ្មានបងប្អូនណាដំឲ្យខ្ញុំចង់ឈប់និយាយហើយ បើមានបងប្អូនណាប៉កែដំទេខ្ញុំស្ដាប់តែគេហ្នឹងឯងបើណាអូបងប្អូនណាសម្រាប់ដំឲ្យវាខ្លាំងខ្លាំងឲ្យវាត្រូវចិត្តខ្ញុំមិនទាន់ហើយចាំមានអាដំខ្លួនឯងតែមកណាចេញមកដំខ្លួនឯងតែមកណាដំពងអានឹងខ្លួនឯងតែមកបងប្អូនគិតមើលមើលអានឹងចំណុចទី2វាមិនដែល ថាប្រមុខរដ្ឋឬក៏រដ្ឋាភិបាលមួយគណៈបកមួយដែលទៅកាន់រដ្ឋចលនាអំពាវនាវឲ្យមកធ្វើបាតកម្មប្រឆាំងជាមួយអ្នកអត់មានកាន់អំណាចហើយតសេពាកស្លោកសិតតាគេក្បត់ជាតិតសេពាកស្លោកសិតតាគេក្បត់ជាតិហើយយើងដាក់សំណួរសួរថាក្បត់ជាតិត្រង់ណាបើមនុស្សអត់បានទៅកាន់ប្រទេសផងណាណាពួកវាតែងតែនិយាយថាលោកប្រធានសំរងស៊ីជានាយករដ្ឋមន្ត្រីឧទាហរណ៍ លោកប្រធានសំរងស៊ីជានាយករដ្ឋមន្ត្រីខ្ចលហើយចុះបើនាយករដ្ឋមន្ត្រីខ្ចលមានពេលណាទៅក្បត់ជាតិចុះអាអ្នកដឹកនាំប្រជាជាតិឲ្យយួនចិនចូលមកពេញស្រុកយំយែកពេញតែប្រទេសនឹងអាមេរិកក៏ពួកអាដែងនៅក្រៅប្រទេសនឹងវាមិននឹកឃើញផងវាមិនធ្វើបាតកម្មផងហើយមិនបានទៅជាសំរងស៊ីអត់ធ្វើអីសោះគ្រាន់តែប្រឆាំងជាមួយនឹងអង្គើអយុធធរដែលហ៊ុនសែនផ្ដាល់ឲ្យគាត់នឹងដែលចោតគាត់ទាំងតឹងទឹងហ្នឹង ដែលចោតគណៈបកសង្គ្រោះជាតិទាំងតឹងទឹះហ្នឹងទៅជាពួកយើងនឹងក្បត់ជាតិអូស្នេហាជាតិតែពួកវានឹងចោះយើងអ្នករងគ្រោះវាទៅជាអ្នកក្បត់ជាតិទៅទៀតណែវាទៅជាចេះវាធ្វើបាបយើងហើយវាបំបែកបំបាក់ជាតិហើយវាធ្វើកាជះចិនកជះយួនហើយតាំងពី79មកទល់គ្នានឹងឥឡូវគណៈបកវានឹងយួនអ្នកបកកើតទៅទៀតវាសន្តិទ្ធភាពលើគូក ពួកអាអ្នកនៅក្រៅប្រទេសមួយចំនួនភ្នែកមើលអត់ឃើញដោយសារតែផលប្រយោជន៍វាមើលអត់ឃើញវាមើលអត់ឃើញវាត្រូវទៅចោតមនុស្សស្លូតត្រង់ចោតមនុស្សដែលមិនបានក្បត់ជាតិមិនបានលក់ជាតិមិនបានបំផ្លាញជាតិមិនបានដឹកនាំជាតិទៅជាអ្នកក្បត់ជាតិទៅវិញវាអាចយុទ្ធធម៌ពេកហ្នឹងផ្ទះបាញ់ចៃតែម៉ែឯងផ្ទះបាញ់7សដានណាអានិយាយបែបហ្នឹងណាពួកអាផ្ទះបាញ់7សដានណាជេមសុកគាត់មិនថា7សដានទេអានឹង27សដាន ខ្ញុំថា7សដានចុះគឺមិនអានផ្ទះបាញ់7សដានឯងចេះតែទៅរួចទៅមកអញបើទៅពួកឯងមិនដឹកនាំប្រទេសអញក៏មានចោលដែរថាក្បត់ជាតិដែរបើអើចូលអញទៅចោលដែរក្បត់ជាតិមិនបើអត់ដឹកនាំប្រទេសប្រហ្នឹងអញអ្នកដឹកនាំប្រទេសខ្លួនឯងឧបមាថាអញអ្នកដឹកនាំប្រទេសខ្លួនឯងអញឲ្យយួនចូលមកអញកសាងស្តូបយួនពេញស្រុកណាអញធ្វើបាបពួកឯងជាខ្មែរឧបមាអញ្ចឹងចុះ អញតែងតែធ្វើបាបពួកឯងណាអញតែងតែធ្វើបាបពួកឯងចឹងទៅហើយអញចោលឯងទៀតអញធ្វើបាបឯងអញចោលឯងតែឯងក្បត់ជាតិទៀតលក់ជាតិទៀតពួកអាពូជក្បត់ជាតិណែអញចោលតែឯងទៀតថាឯងអាពូជក្បត់ជាតិអញសួរឯងមើលឯងសោកចិត្តដែរប្រកាសណាស់ឯងនឹងនិយាយថាខ្ញុំមានក្បត់ជាតិស្អីបើខ្ញុំមិនបានទៅដឹកនាំប្រទេសផងអាហ្នឹងដូចពាក្យគេនិយាយថាសាច់មិនបានស៊ីយកឆ្អឹងព្យួរកតាមពិត ក្បត់ជាតិពិតប្រកបគឺគណៈបកប្រជាជននិងពួកវានឹងទាំងអស់អាពុកអាលួយក៏ពួកវាអារោស៊ីមានបានដោយសារធ្វើនយោបាយក្នុងជាតិនឹងក៏ពួកវា ដល់លទ្ធផលចុងក្រោយវាទម្លាក់កំហុសឲ្យអ្នកដែលអត់ទាន់បានធ្វើការងារនៅក្នុងប្រទេសជាតិនឹងថាជាជនក្បត់ជាតិជាជនពុកអាលួយជាជនជាជនបំផ្លាញជាតិទៅវិញយីពួកអាអស់នេះវើយពួកឯងបាត់បង់សច្ចធម៌ទៅណាហើយ ពួកអាខ្លះឯងខំប្រឹងធ្វើបន់ធ្វើស្អីបើធ្វើបន់ហើយឯងចោតមនុស្សល្អទៅជាមនុស្សអាក្រក់រីឯមនុស្សអាក្រក់ឯងនាំគ្នាទៅថ្វាយអង្គមសួរតែឯងចេះខ្មាស់ខ្លួនឯងទេនៅពេលដែលពួកឯងនិយាយអញ្ចឹងតើពួកឯងមានខ្មាស់ខ្លួនឯងទេណាពួកឯងអញសួរឯងពួកឯងមានខ្មាស់ខ្លួនឯងទេនៅពេលដែលពួកឯងនិយាយបែបហ្នឹងហើយណាអាហ្នឹងហ៎បងប្អូនណា អានឹងឲ្យចោតគេអាសូតអាឡុងទៅបានដឹកនាំប្រទេសទៅត្រូវជាក្បត់ជាតិត្រូវជាឧទាមឯងអត់មានតែដឹកនាំប្រទេសស្អីនឹងវាផងឯងគ្រាន់តែរិះគន់វាឲ្យវាធ្វើល្អវាទៅជាក្បត់ជាតិមិននិយាយអីដល់យើងនេះបងប្អូនមើលតែជេមសុកដែលជាគ្នារបស់គាត់គ្រាន់តែតំណោះបន្តិចបន្តួចណាតំណោះកំណត់ បន្តិចបន្តួចជាមួយគ្នាស្រាប់តែចោតគ្នា ថាជាជនក្បត់ជាតិហេវាទៅជាចេះទៅយីពួកអាចោម៉ាសៀនពួកអរន្ទះបាញ់7សណ្ដានអាមានតែអញ្ចឹងហើយមានថានេះអញ្ចឹងព្រោះយើងអត់មានអាវុធដូចពួកវាយើងមានតែបន់ឲ្យអន្ទះបាញ់ពួកវា7សណ្ដានទៅមានតែប៉ុណ្ណឹងបាទអានឹងដូចពាក្យពាក្យហ៊ុនសែនជេររាប់ហ្នឹងខ្សែភ្លើងឆក់ ណែពោះចឹករន្ទះបាញ់ខ្សែភ្លើងឆក់ពោះចឹកឡានបុកងាប់ស្អីហ្នឹងអាហ្នឹងមានតែយកអាហ្នឹងទៅបន់ទៅវិញទៅព្រោះយើងអត់មានកភ្លើងគេគឺដូចមែនតែបាញ់ personal នេះពួកឯងនិយាយបលើសការពិតមូបង្កាច់អាហ្នឹងពិតណាស់ថាពាក្យទាំងអស់ហ្នឹងវាមិនមែនជាពុទ្ធដីកាមែនប៉ុន្តែសច្ចធម៌គឺជាពុទ្ធដីការបស់ព្រះ ពួកឯងនេះម្នាក់ម្នាក់អួតសិតតែជាអ្នកកាន់ពុទ្ធសាសនា ពុទ្ធសាសនាក្តីយេស៊ូក្តីមូស្លីមក្តីគេមិនដែលបដៅឯងឲ្យដើរចោតប្រកាន់គេចឹងទេប៉ុន្តែពួកអានរុអាប្រេតឯងហ្នឹងចេះតែដើរចោតប្រកាន់គេ ហើយយកសាសនាមកធ្វើជាត្រីមុខណាយកសាសនាមកធ្វើត្រីមុខតែអូខ្ញុំធ្វើប៉ុនណាធ្វើប៉ុនធ្វើទៀនណាធ្វើប៉ុនអានផ្ទះផ្ទប់ណា ប្លន់គេមកលៀនយកទៅធ្វើប៉ុនតែ10000ហើយវាដើរអួតចុយតាម៉ាយអួតក៏ដូចម៉ែអាអួតណាឯងប្លន់គេមកលៀនឯងទៅទៅទៅទៅធ្វើប៉ុនតែ10000ឯងធ្វើប៉ុនហ្នឹងធ្វើប៉ុនអីប៉ុនឯងហ្នឹងគឺធ្វើប៉ុនសម្រាប់លៀងបាបប៉ុន្តែលៀងបាបឯណាលៀងបាបមិនឃើញបើឯងចោលប្លន់លើគោកហ្នឹងហើយលៀងបាបមិនកើត អាហ្នឹងបងប្អូនគិតមើលមើលវាខុសរឿងណាវាខុសរឿងវាអត់ត្រូវរឿងសោះពួកវានិយាយហ្នឹងណាអាហ្នឹងមកធ្វើបាតកម្មដែលខ្ញុំថាទី2ហ្នឹងគឺធ្វើបាតកម្មប្រឆាំងអ្នកដែលមិនធន់កាន់អំណាចហើយចោតអ្នកអត់ទាន់កាន់អំណាចសិតតែក្បត់ជាតិហើយមិនដឹងវាស្គាល់អាម៉េចវាតែក្បត់ជាតិហ្នឹងអាម៉េចបានហៅថាក្បត់ជាតិហ្នឹងពួកអាឈួតមីឈួតមួយចំនួននៅក្រៅប្រទេសក្តីនៅក្នុងប្រទេសក្តីហ្នឹងតើអាម៉េចទៅដែលហៅថាក្បត់ជាតិហ្នឹង វាអត់ទាំងយល់ផងអត្តន័យក្បត់ជាតិពិតប្រកបនឹងគ្រាន់តែប្រឆាំងជាមួយនឹងអាការដឹកនាំទុច្ចរិតគ្រាន់ណាប្រឆាំងជាមួយនឹងអំពើពុករលួយដែលវាធ្វើរាល់ថ្ងៃហ្នឹងវាថាយើងក្បត់ជាតិដែរចាំអីទៀតបងប្អូនស្អីក៏ក្បត់ជាតិរីឯអ្នកដែលវាចោទថាក្បត់ជាតិពិតប្រកបដោយលោកកឹមសុខាអីវាប្រឡែងឲ្យដើរពេញប្រទេសកម្ពុជា វាប្រឡែងឲ្យដើរធ្វើបន់ធ្វើទៀនចែកអំណោយណា ជិះឡានទំនើបទំនើបស៊ីឆ្ងាញ់ណាវាមានបរិវារមានឆ្កែមានឆ្មាមានជ្រូកមានមន់ទាហែហោមអេចំ អ្នកដែលជាប់ចោតពីទោសក្បត់ជាតិរស់នៅសោយសុខដោយទេវតា អ្នកដែលក្បត់ជាតិខេមរាបែរទៅជាតស៊ូរាល់ថ្ងៃអស់លុយរាល់ថ្ងៃរាល់ថ្ងៃហ្នឹងដោយលោកប្រធានសំរងស៊ីលោកអេងជាអៀងអងបងប្អូនទាំងអស់នៅក្រៅប្រទេសដែលធ្វើដំណើរ ចុះឡើងចុះឡើងហ្នឹងมันអស់លុយมันចាយលុយខ្លួនឯងมันចាយលុយខ្លួនឯងបានលុយឯណាអខំប្រឹងយកបងប្អូនយើងដែលនារទេសខ្លួនមកពីស្រុកថៃព្យាយាមនាំគ្នាប្រម៉ែប្រមូលណាធ្វើម៉េចឲ្យបានបងប្អូនយើងមកពីស្រុកថៃ នោះដើម្បីឲ្យគេចផុតអំពីការធ្វើទុកបុកម្នេញរៃលុយគ្នា ជួយឧបត្ថម្ភទៅដល់បងប្អូន ដែលត្រូវបាន គេធ្វើទុកបុកម្នេញនៅក្នុងប្រទេសកម្ពុជា ពួកវាបែរទៅជានាំគ្នាធ្វើបន់ធ្វើទៀនយកលុយទៅឲ្យអ្នកក្រធំទៅខ្ញុំអត់ខ្ញុំអត់បដិសេធទេខ្ញុំអត់អត់ចំណែនឈ្នានេះពីរឿងទៅធ្វើបន់ធ្វើទៀនប៉ុន្តែបងប្អូនគិតមើលម៉ែឪបងប្អូនខ្លួនឯងក្រឲ្យវេទនាក្រឲ្យលហាមណាដល់ពេលបានលុយបានកាក់យកទៅចែកទៅចែកអ្នកដតីវាមិនដែលឃើញអាចឈួតណាឈួតដល់ម្លឹងណា សុកចិត្តទៅចែកអ្នកដតីកូនចៅខ្លួនឯងក្រវេទនាលហាមអត់ជួយកូនចៅខ្លួនឯងហើយដល់ពេលអញ្ចឹងអញ្ចឹងហើយគេថាវាមិនមែនឆ្កែគេថាឆ្កែហ្នឹងហើយអត់មានអាកំណត់ឆ្កែទេវាធ្វើអញ្ចឹងនោះវាធ្វើសំដែងបងប្អូនគិតមើលមើលហើយយើងនៅក្រៅប្រទេសនេះខំប្រឹងណារហូតដល់ពួកអាក្រៅប្រទេសមួយចំនួនដែលជាឆ្កែបំរើ របស់ហ៊ុនសែននឹងមួយថ្ងៃមួយថ្ងៃវាសួររហូតដល់លុយ សួរហៅតាលុយណាលុយនោះនៅណាលុយនោះនៅណាអីអាសនៈឲ្យពួកអាសនៈហើយលុយនៅណាឲ្យលុយនឹងស្មានថាបានរាប់លានហ្មងឯងស្មានថាបងប្អូននឹងឲ្យរាប់លានហ្មងឯងគ្រាន់តែម្នាក់ម្នាក់គ្នាចូល150 20ដុល្លារ30ដុល្លារហើយ3 4ឆ្នាំហ្នឹងបងប្អូនគិតមើលមើលស្រុកខ្មែរផងស្រុកថៃផងស្រុកខ្មែរផងស្រុកថៃផង4ឆ្នាំជាងនេះ គណៈបកចំណាយថវិកាអស់អស់ច្រើនណានៅក្រៅប្រទេសជាពិសេសខាង CNRP A CNRPO ហ្នឹងណា CNRP A CNRPO ហ្នឹងចំណាយថវិកាអស់ច្រើន ចំពោះបងប្អូនចំណាយអាអ្នកនៅក្នុងស្រុកមានទោសក្បត់ជាតិលេងអោបដេកអោបបាក់អត់ហ៊ានទទួលស្គាល់ថាខ្លួនឯងប្រធានបាក់ទៀត ដល់ពេលគេតែងតាំងតំណាងបកគេថាឯងបំបីបំបាក់បកអីបើពួកឯងអត់ហ៊ានទទួលស្គាល់ខ្លួនឯងជាប្រធានបកផងចុះឯងមកប្រឆាំងជាមួយគេដែលគេតាំងខ្លួនជាជាមេបកឬក៏ជាអ្នកដឹកនាំបកនឹងទៅបើឯងថាមិនហ៊ានទទួលស្គាល់តែខ្លួនឯងប្រធានបកនៅឲ្យស្ងៀមទៅពួកអានផ្ទះផ្ទុកពួកឯងនៅឲ្យស្ងៀមទៅហើយឯងមិនក៏ថាគេបំបីបំបាក់ឯងអត់ធ្វើសកម្មភាព មួយរយៈហ្នឹងពួកឯងអត់មានធ្វើសកម្មភាពដើម្បីគណៈបកសង្គ្រោះជាតិគេធ្វើសកម្មភាពរហូតដល់ពេលដល់ចំណុចមួយស្រាប់តាវាថាពួកគេក្បត់បាក់ហើយក្បត់បាក់ហើយគេចេញឯណាស្អីណាសាអីគេក្បត់បាក់គឺដូចមែអាឡប់សតិសួរថាវានងបងប្អូនដែលឃើញពួកអាចំគួតអស់នងចេញមុខធ្វើសកម្មភាព ជួយសង្គ្រោះជាតិឯអត់អត់ដល់ពេល ដល់ពេលដល់ពេលគេធ្វើគេប្រឹងធ្វើក្នុងនាមសង្គមជាតិ4ឆ្នាំជាងហើយដល់ពេលលទ្ធផលចុងក្រោយវាទៅសេសបុតមកវាទៅសេតាមអា Facebook វាវាទៅសេថាពួកនេះបំបែកគណៈបកអញ្ចេះបំបែកគណៈបកបំបែកអាចឈួតអាចឈួតឯងអត់ដែលធ្វើផងហ្នឹងអាចឈួតឯងមានសិទ្ធអីមកនិយាយបើពួកអាចឈួតឯងមិនដែលធ្វើសកម្មភាពការពារបកសង្គ្រោះជាតិសំបីតែម្ដងពួកអាចឈួតឯងមិនដែលធ្វើផងហើយពួកអាចឈួតឯងពួកអាចឈួតឯងមានសិទ្ធអីមកទៅសេថា គេនឹងបំបែកគណៈបកគេធ្វើបំរើគណៈបកគេប្រើឈ្មោះគណៈបកតស៊ូមតិរហូតណាគេប្រើឈ្មោះគណៈបកតស៊ូមតិរហូត4ឆ្នាំជាងនេះទាំងបងប្អូននៅស្រុកថៃទាំងបងប្អូននៅក្រៅប្រទេសគេតស៊ូរហូតពួកអាឈួតឯងតាអត់ដែលតស៊ូអីដើម្បីយកគណៈបកត្រឡប់មកវិញពួកអាឈួតឯងចាំតែថាគេបំបែកបំបាក់បកតាគេបង្កើតនេះវាថាគេបំបែកបក គេបង្កើតយន្តការនោះវាថាគេបំបីកាអាគេបង្កើតយន្តការដើម្បីប្រឆាំងជាមួយហ៊ុនសែនហ្នឹងណាវាថាគេបំបីបាក់វាចាំតែចំទាស់ថាយើងបំបីបាក់ដល់ពេលឲ្យវាការពារបាក់ដើម្បីយកបាក់ត្រឡប់មកវិញវាអត់ព្រមយកសំបីតែវាទទួលស្គាល់វាជាប្រធានបាក់ជាជាជាថ្នាក់ដឹកនាំក្នុងបាក់ក៏វាមិនដែលធ្វើបាក់ផងសម្រាប់ហ៊ុនសែនវាអត់ដែលធ្វើផងហើយបើមិនឲ្យគេជេរក្បាលពួកឯងឲ្យគេថាម៉េច ឥឡូវហ្នឹងហែថាមើលមើលហើយមានសិទ្ធអីថាគេបំបែកបាក់នោះគេបង្កើតយន្តការដើម្បីសង្គ្រោះជាតិដើម្បីគណៈបកសង្គ្រោះជាតិគេបង្កើតច្រកណាក៏បានដែរសំខាន់គេនៅជាមួយសង្គ្រោះជាតិប៉ុន្តែយន្តការដែលគេធ្វើផ្លូវដែលគេដើរគេមិនមែនដើរតែតាមផ្លូវសង្គ្រោះជាតិទេហើយកុំឈួតដល់ពេលគេ គេដើរតាមផ្លូវគេបង្កើតយន្តការប្រយុទ្ធ ស្រាប់តែវាថាអូគេបំបែកហើយគេទៅគ្រប់ត្រននេះក៏ដូចមកអាគិបាញ់ចុះឯងមិនក៏មិនការពារបាក់ឯងអត់ហ៊ានការពារបាក់ផងក៏ដូចមកអាចំគួតអត់ហ៊ានទទួលស្គាល់ការពារបាក់ផងហើយមានសិទ្ធអីមកថាគេដដើមបាក់ហើយមានសិទ្ធអីថាគេបំបែកបាក់បើឯងអត់ការពារបាក់សំបីតែមួយម៉ាត់ផងហ្នឹងផ្លូវច្បាប់ក៏ឯងមិនការពារបាក់ផ្លូវនយោបាយក៏ពួកឯងមិនការពារបាក់ពួកឯងមានត្រង់ណា ដែលការពីបាក់កន្លងមកអានឹងខ្ញុំនិយាយពីអាឆ្កែក្រៅស្រុកមួយចំនួន ដែលវាចូលរួមជាមួយនឹងអាឆ្កែក្នុងស្រុក ដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងបំផ្លាញគ្នាឯងគេហៅថាពួកអាអគុណសន្តិភាព ហើយចោតសំរងស៊ីថាជាអ្នកក្បត់បាក់ក្បត់អីឥឡូវបងប្អូនថាមើលមើលហើយមានអាខ្លះវាថាសំរងស៊ីប្លន់បាក់គាត់ទៀតអា ក៏ដូចម៉ែអានផ្ទះផ្ទប់អើយហើយបងប្អូនសួរអានផ្ទះផ្ទប់ដែលវានិយាយនោះសួរមើលប្រវត្តិវានឹងស្អីវាអាខ្លះមិនដឹងជាស្អីផងវាគ្រាន់តែជួយលុយបាន100 200ហ្នឹងវាគិតថាវាជាម្ចាស់ប៉ាហ្នឹងវាគ្រាន់តែ100 200វាថាវាជាស្ថាបនិកក៏មិនដឹងសំរងស៊ីគឺជា ស្ថាបនិកបង្កើតប៉ាសង្គ្រោះជាតិសំរងស៊ីគឺជាអ្នកបង្រួបបង្រួមហៅកម្មសខាមកបង្កើតគណៈបកសង្គ្រោះជាតិរួមគ្នា សំរងស៊ីឯណាមានកំណត់ទៅរំលាយបាក់ខ្លួនឯងបដោះបដាលបង្កើតឡើងមានតែអាឆ្កែឈួតដែលវាប្រភ្លឺទេដែលវាទៅ បំផ្លាញបាក់ខ្លួនវាចោលសំរងស៊ីខំស្ដារគណៈបកសង្គ្រោះជាតិត្រឡប់មកវិញព្រោះដោយសារតែសំរងស៊ីគាត់ខ្លាចបាត់បង់គណៈបកសង្គ្រោះជាតិទើបសំរងស៊ីគាត់សុំលាលែងឈប់ពីតំណែងគណៈបកសង្គ្រោះជាតិជាប្រធាន រហូតដល់គេគេហាមទៅទៀតគាត់សុំធ្វើជាប្រធានតែគាត់សុកចិត្តធ្វើជាទីប្រឹក្សាបករហូតដល់អាហ៊ុនសែនហ្នឹងវាបង្កើតច្បាប់ថាបើ ច្បាប់ស្ដីពីគណៈបញ្ញោបាយនោះវាវិសោធនកម្មថាម៉េចវាថាគណៈបាណាក៏ដោយដែលតាក់ទងជាមួយទុនដិតគណៈបាហ្នឹងក៏ត្រូវមលាយដូចគ្នារហូតដល់ធ្វើឲ្យលោកសំរងស៊ីមិនអាច សំបីតាតាក់តងជាមួយគណៈបកសង្គ្រោះជាតិថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិក៏លោកសំរងស៊ីអត់រវល់ដែរដល់លទ្ធផលចុងក្រោយពេលដែលកម្មសខាបានធ្វើជាប្រធានបកកម្មសខាបានធ្វើជាប្រធានបកគេចាប់ដាក់គុកចោតក្បត់ជាតិកម្មសខាអត់មានលៀនលែងតំណែងឲ្យ អនុប្រធានទទួលសោះដោយលោកសំរងស៊ីសោះអត់ធ្វើអត់ដោយលោកសំរងស៊ីអត់ហ៊ានលះបង់ដេកអោបតំណែងបកនៅក្នុងគុកដល់ពេលតឡាការ គេថាឲ្យឲ្យកណបៈសង្គ្រោះជាតិដាក់សាណាទៅកម្មសខាឆ្លើយពីក្នុងគុកតាមរយៈមេធាវីមកវិញថារឿងនឹងរឿងនយោបាយមិនបាច់ដាក់សារណាពងក្តោអីទេនិយាយចឹងទៀតសិតតែមិនបាច់ដាក់សារណាការពារគណៈបកពងក្តោអីទេរឿងនឹងរឿងនយោបាយណាមិនមែនរឿងផ្លូវច្បាប់ទេរឿងនយោបាយស្រាប់តែដល់ពេលគេដោះលែងខ្លួនឯងមកឃុំនៅក្នុងផ្ទះស្រាប់តែខ្ញុំណា ខ្ញុំនឹងអនុវត្តទៅតាមច្បាប់ប្រទេសកម្ពុជាអឺទៅជាខ្ញុំនឹងអនុវត្តតស៊ូមតិតាមប្រទេសកម្ពុជាដល់ពេលតស៊ូមតិឯស្មានតស៊ូមតិក្នុងនាមប្រធានបកសង្គ្រោះជាតិយកគណៈបកត្រឡប់មកវិញម៉ែតស៊ូមតិក្នុងនាមខ្លួនឯងនិងអាមីអាថោងខ្លួនឯងអើហើយទៅធ្វើអញ្ចឹងទៅធ្វើអញ្ចឹងឆន្ទៈប្រជាពលរដ្ឋកលាស់នគរដែលគេបោះឆ្នោតឲ្យអញ្ចឹងបានសបជាឲ្យឃើញថាម៉េច ឃើញតែកម្មសខានឹងហើយជាអ្នកបំផ្លាញគណៈបកសង្គ្រោះជាតិហើយចោតសំរងស៊ីមិនបានសំរងស៊ីចូលមកវិញនឹងណាសំរងស៊ីចូលមកជួយឲ្យពលឹង សង្គ្រោះជាតិណាឲ្យពលឹងសង្គ្រោះជាតិនៅទី4ឆ្នាំនេះបើគុំតែសំរងស៊ីចូលមកវិញណាពលឹងសង្គ្រោះជាតិខ្ចាត់ខ្ចាយអាលាយបាត់ទៅហើយអាម៉ៃក្បឿងអើយស្មានតែពួកអាគីបាញ់ឯងដែលដែលដែលដែលដែល ដែលធ្វើសារដែលសរសេរថាសំរងស៊ីនឹងមកបំបែកបំបាក់គណៈបកសង្គ្រោះជាតិបំផ្លាញគណៈបកសង្គ្រោះជាតិនឹងស្មានណាពួកអាឈួតឯងនឹងធ្វើដោយសំរងស៊ីពួកអាឈួតឯងនឹងបាត់សម្លេង បាត់មាត់អត់ហ៊ានតវ៉ាអីទាំងអស់ក៏ដូចមែអាឈួតណាឲ្យតដល់ចំណុចសំខាន់ចេញមកស្រែកចោះកកោឥឡូវស្រែករឿងអីមិនស្រែកស្រែករឿងខ្លាចថាគេនឹងខាងអ្នក នៅក្រៅប្រទេសនឹងចំណែនពួកវាដើរចែកណោយ ខ្ញុំប្រាប់បងប្អូនណាទុកតើឲ្យខ្ញុំនិយាយមួយបានហើយមិនបាយឲ្យបងប្អូនណានិយាយទេកុំតបតជាមួយពួកអាអំបិលអស់ហ្នឹងកុំតបតជាមួយពួកអំបិលអស់ហ្នឹងណាកុំទៅតបតជាមួយវាទុកតើឲ្យខ្ញុំមួយតបតបានណាតឲ្យវាចប់បដ ாய் ណាឲ្យវាចប់បដ ாய் ណាវាថាសិតតែគេចំណែនឈ្នានេះជាមួយនឹងវាពីរឿងដើរចែកអំណោយ ខ្ញុំថាទេអើវាអញវាគួរតែចំណែនដែរចំណែនអាម៉េចចំណែនអាអ្នកទោសក្បត់ជាតិណាអាអ្នកទោសដែលគេចោទថាក្បត់ជាតិមានលុយដើរចែកអំណោយគេអាណាមិនចំណែនវេះអើអ្នកទោសដែលមានទោសជាជនក្បត់ជាតិដើរពេញប្រទេសកម្ពុជាដើរចែកអំណោយគេអាណាមិនចំណែនអ្នកដែលខំតស៊ូដើម្បីយកបាក់ត្រឡប់មកវិញ 4ឆ្នាំជាងនេះរស់នៅឡើងយ៉ាង លំបាកវេទនាជាទីបំផុតណាណែបងប្អូននៅថៃជាពិសេសសកម្មជនឃុំសង្កាត់បងប្អូននៅថៃមួយចំនួនណែទៅបានរត់មកហ្នឹងមានអ្នកខ្លះអត់ទាន់បានមកពីប្រទេសថៃផងខ្ញុំប្រាប់មានអ្នកខ្លះអត់ទាន់បានមកពីប្រទេសថៃផងតស៊ូលំបាកលំបិនហើយគេចោទពួកគាត់សិតតែក្បត់ជាតិទៀតចូលស្រុកអត់បានទៀត ចូលស្រុកអត់បានទេចូលស្រុកយើងឲ្យចាប់ចូលស្រុកឲ្យចាប់ក៏វាមិនឲ្យចូលទៀតណាអ្នកទោសនឹងអត់មានក្បត់ជាតិទេគ្រាន់តែចូលបត់អីញុះញង់អីណានៃតាមញុះញង់ម៉ែវាញុះញង់ឪវានោះណាច្បាប់ម៉ែវាច្បាប់ឪវាទេកុំភ័យអាច្បាប់នឹងទុកខ្ញុំយកទៅកាត់ទោសពួកពួកវាវិញកុំភ័យហើយសាងអីអញឲ្យនឹងព្រោះធေါ်ប្រាសសំដែងអញ្ចឹងអនុវត្តឲ្យវានឹងឯងកសាងអីឲ្យឯងនឹង បើអញ្ចឹងមិនហៅតាកសាងខ្មៅបានខ្មៅកសាងសបានសឯងកសាងអីអញឲ្យឯងនឹងវិញអានឹងគឺវាស័កសមជាមួយនឹងអំពើរបស់ពួកឯងហ្នឹងហ្នឹងហើយហើយធေါ်ប្រាក់ក៏សំដែងដែរណាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់សាងសបានសសាងខ្មៅបានខ្មៅសាងក្រហមបានក្រហមហើយសាងអីបាននឹងប្រកាសជាបាននឹងបើឯងកសាងច្បាប់ម៉ែឯងឯងប្រកាសជាទទួលច្បាប់បានច្បាប់ម៉ែឯងនឹងត្រឡប់ទៅឯងវិញហើយថ្ងៃណាមួយទេ អាហ្នឹងឯងត្រូវយល់ឯងត្រូវយល់អញ្ចឹងពួកឯងត្រូវយល់ណាអញ្ចឹងហើយបានបងប្អូនគិតមើលអាណាអាណាមិនចំណែនអាណាមិនចំណែនអឥឡូវយើងមើលអ្នកទោសស៊ីនំបញ្ចុកជាប់គុកប្រហែលឆ្នាំអត់មានសិទ្ធដើរហើរទេនំបញ្ចុកហ៎បងប្អូនណាអើអ្នកគុកគាត់ណាទៅសេ Facebook share Facebook ជាប់គុកអើ គ្រាន់តែយើងលើកមរៀមដៃ9ណាជាប់គុកទោសជាប់គុកអត់មានសេរីភាពណាដល់ពេលអ្នកដែលជាប់ទោសអូក្រិតមិនបំផុតដែលហៅគ្មានទោសអីធំជាងទោសក្បត់ជាតិទេទេបងប្អូននៅក្នុងប្រទេសនីមួយនីមួយទោសធំជាងគេគឺទោសក្បត់ជាតិដល់ថ្នាក់អ្នកដែលជាប់ទោសក្បត់ជាតិដើរហើរដោយសេរីដើរចែកអំណោយដោយសេរី មានចំការអាចទៅមើលចំការបានអាចអីបានហើយសួរមើលមើលនៅលើលោកនឹងមានអាណាមានអ្នកទោសក្បត់ជាតិណាដូចអញ្ចឹងឯងអ្នកស្រីអង្សាងសុជីធ្វើដូចអញ្ចឹងឯងធ្វើដូចអញ្ចឹងឯងមានអង្លៀងបដៅឲ្យធ្វើអញ្ចឹងឯងធ្វើអញ្ចឹងទៅអត់រួចទេអាភ្លើហើយគិតមើលមើលហើយគិតមើលរឿងអីដែលអញមិនចំណែនយេតាមពិតអញនិយាយស្របទេបើថាអញគ្មានចំណែនស្អីទេអារឿងនឹងនោះគេដឹងច្បាស់ហើយ បើដល់អញចង់និយាយចាក់ខ្សែស្រោបទៅពួកឯងនឹងចង់ឲ្យគេចំណែនមួយពួកឯងអឺងាប់ហើយអញចំណែនងាប់ចុយតែម៉ែចំណែនចុយតែម៉ែហើយចង់លក់ផ្ទះទៅចែកអំណោយទៀតក៏អញមិនទៅខ្វល់ដែរណាណានឹងមិនទៅខ្វល់ស្អីអារឿងចែកអំណោយធ្វើបុណ្យធ្វើទានគេណាគេខំជួយសកម្មជនតាំងពីនេះមក គេខំចំណាយលុយធ្វើសំរងស៊ីដើរពីប្រទេសមួយទៅប្រទេសមួយគេតស៊ូពីកន្លែងមួយទៅកន្លែងមួយរហូតដល់គេចំណាយរបស់តូចតាចគេបង្កើតឲ្យបានទៅជារបស់ធំដើម្បីទៅជួយបងប្អូនគេធ្វើច្រើនហើយ4ឆ្នាំជាងនេះគេធ្វើច្រើនណាស់អានាងអានាងអើយគេធ្វើច្រើនណាស់4ឆ្នាំជាងនេះ CNPA CNPO នៅក្រៅប្រទេសខ្ញុំនិយាយពី AO នៅក្រៅប្រទេស ហើយជាមួយនឹងថ្នាក់ដឹកនាំនៅក្រៅប្រទេសដែលនិរទេសខ្លួនមកគេធ្វើច្រើនណាស់ដើម្បីការពារគណៈបកដើម្បីការពារពលឹងគណៈបកសង្គ្រោះជាតិពួកអាឆ្កែឯងដែលចេញលិខិតស្អីបដិសេធពួកអាចំគួតឯងដែលចេញសំណេរបដិសេធតាម Facebook ស្អីថាគេបំបែកបំបាក់ស្អីហ្នឹងពួកអាឆ្កែឯងដែលចេញមកធ្វើអីអត់ហាអញសួរឯងពួកឯងហ្នឹងរាល់ថ្ងៃហ្នឹងដែលចេញមកការពារគណៈបកសង្គ្រោះជាតិឯអត់អញសួរអត់ បើអត់អាចំគួតឯងមានសិទ្ធអីមកថាគេបំបែកបាក់បើពួកឯងតស៊ូតាំងពីមុនមកការពារគណៈបកអូខេអូខេអូខេប៉ុន្តែពួកឯងអត់មាត់សោះពីរឿងគណៈបកអត់មាត់សោះពីរឿងសង្គ្រោះជាតិអូសង្គ្រោះជាតិហ្នឹងឯងមិនចាំបាច់មាត់ចឹងឯងស្មាន ដល់សង្គ្រោះជាតិបានមកវិញឯងស្មានដល់ពលឹងនឹងរស់បើឯងនៅស្ងៀមមិនឆ្លោះមិនឆ្លងមិនឆ្លោយមិនតវ៉ាឯងស្មានដល់គេឲ្យសង្គ្រោះជាតិទៅវិញឯងស្មានតែមានគំនាប បើឯងអត់តវ៉ាយីពួកអានេះអញ្ចឹងបានថាពួកឯងនេះចូលរួមចោតលោកសោមរង្ស៊ីចោតប្រភេទទី2ពួកអាបាតកម្មប្រភេទទី2ហ្នឹង ចូលរួមចោតប្រកាន់លោកសោមរង្ស៊ីអញមិនមែនការពារលោកសោមរង្ស៊ីទេពេប៉ុន្តែអញការពារមនុស្សដែលមិនធ្វើខុសសោះគាត់មិនបានធ្វើខុសសោះមិនបានដឹកនាំប្រទេសធ្វើខុសផងឯងទៅចោតគាត់អញ្ចឹង កុំថាឡើយគាត់បើទោះជាពួកឯងក៏ដោយគេចោតពួកឯងទាំងតតឹងទឹះចឹងថ្ងៃក្រោយអញក៏ចេញពួកការពីឯងដែរបើឯងអត់បានធ្វើអត់បានធ្វើឲ្យគេចោតឯងដូចគេចោតលោកសំនឹងស៊ីចឹងអញការពីឯងដូចគ្នាណាពីពួកឯងអត់បានធ្វើផងព្រោះអញការពីនឹងមិនមែនការពីសំនឹងស៊ីណាអញការពីការពិតអញការពីសច្ចធម៌តាអញនិយាយការពីសច្ចធម៌ ទោះជាអញថ្ងៃក្រោយនិយាយការពារឯងដែលឯងមិនបានធ្វើក៏អញការពារសច្ចធម៌ដែរមិនការពារឯងទេហើយមនុស្សម្នាក់ម្នាក់ត្រូវការសច្ចធម៌រឿងមនុស្សសំខាន់ល្អអាក្រក់នៅលើសច្ចធម៌តាព្រោះមនុស្សងាប់ទៅរូបរាងកាយគេដុតអស់ហើយក្តរឯងហ្នឹងគេដុតអស់ដែរហ្នឹងឆេះខ្ទេចដែរហ្នឹងចុះអ្វីដែលនៅសល់វាមិនដែលប្រពន្ធឯងកាត់លឹងឯងຕົកឆ្អើຕົកសម្រាប់ប្រើប្រាស់ទេវាមិនដែលមានទេអញប្រាប់ទៅ ណាអ្វីដែលឯងនៅសល់អ្វីដែលប្រពន្ធឯងនៅសល់ហើយនឹកក្នុងចិត្តអ្វីដែលប្រពន្ធឯងនៅស្រឡាញ់ឯងហ្នឹងគឺបេះដូងឯងហើយតើបេះដូងឯងល្អស្មោះត្រង់ជាមួយប្រពន្ធរស់នៅ ជាមួយប្រពន្ធល្អប្រសើរទោះជាឯងងាប់បាត់ទៅហើយក៏ក្នុងចិត្តប្រពន្ធហ្នឹងនៅតែស្រឡាញ់ពេញចិត្តឯងចឹងដែរណានៅតែស្រឡាញ់ពេញចិត្តចឹងដែរដូចគ្នាអញ្ចឹងប្រជាពលរដ្ឋខ្មែរណាទោះជា ទោះជាអ្នកនឹងស្លាប់បាត់បង់ជីវិតទៅហើយក៏ដោយប៉ុន្តែបើនយោបាយយើងនឹងគឺជានយោបាយមួយ ដែលធ្វើឲ្យប្រជាពលរដ្ឋស្រឡាញ់ទោះជាយើងស្លាប់បាត់ទៅហើយក៏ប្រជាពលរដ្ឋនៅតែគោរពស្រឡាញ់យើងដែរព្រោះអ្វីដែលយើងនៅសល់គឺការពិតការពិតមានអ្វីដែលនៅសល់គឺការពិតក្រៅពីនឹងអត់មានសល់ទេគេដុតឆេះខ្ទេចហ่าឆ្អឹងនឹងបើកុំតែអាចារ្យភ្លុកណែណែណែបើកុំតែអាចារ្យភ្លុកអឺ ណែណែណែសង្វាតអឺចាក់ទឹកបលុតភ្លើងនេះឲ្យឆេះខ្ទេចទាំងអស់ហ្នឹងគ្មានសល់ទេអាคลายទៅជាផេះអាទាំងអស់ហ្នឹងណាអានឹងដូចធေါ်ព្រះលោកសំដែងអជារង្គវតយ៉ាង កាយយោកាយនេះមិននៅយូរប៉ុន្មានឡើយបើ មាន វិញ្ញាណប្រះហើយជាកាយដេកស្ដុកស្ដឹងដូចជាអង្កត់អស់រកប្រយោជន៍គ្មានណារកប្រយោជន៍គ្មានអ្វីដែលយើងសល់គឺគេឈ្មោះ ហើយបើគេឈ្មោះឯងយកទៅយកទៅលក់ឲ្យដុល្លារគេឈ្មោះឯងយកទៅលក់ឲ្យបំផ្លាញគេចឹងឯងសល់អីទៅអើសល់ដែរសល់ការដៀប្រមាថសល់ការដៀជេដល់ពេលគេជេទៅដល់ពេលគេជេថាអូពួកនឹងពួកដៀលជេឥឡូវអញសួរអញសួរមនុស្សយើងអ្វីដែលមានអ្វីដែលមនុស្សយើងនៅសល់មានតែពីរទេវិជ័យមានវិជ័យមាន3ណាវិជ័យណា ណាវិជ័យសុចរិតវិជ័យទុច្ចរិតវិជ័យវិជ័យមាន4បរុសវិតបេសនាវិតសម្ភបលាបៈហើយនឹងមើមុសាវិតមុសាវិតបរុសវិតអឺវាមាន4ណាមនុស្សយើងសម្ដីវាមាន4សម្ដីនោះវាមាន4 ហើយនៅក្នុងសម្ដីទាំង4ហ្នឹងគេចាត់ទុក4ជាកាយសុចរិត4ជាអឺសំទោសអឺអឺ4ជាវិជ័យទុច្ចរិត4ទៀតជាវិជ័យសុចរិតណាមាន4ណាហើយនៅក្នុងសុចរិតទាំងអស់ហ្នឹងឬនៅក្នុងទុច្ចរិតហ្នឹងនៅក្នុងសុចរិតឬក៏ទុច្ចរិតហ្នឹងពួកឯងត្រូវគិតមើល សុំទោសបងប្អូនវិលកលេសតង់នៅហ្នឹងពោះដល់កន្លែងចតបាទចាំខ្ញុំចតហើយចាំខ្ញុំដាក់មកក្រាំងទៀតមុននឹងចូលទៅធ្វើការដាក់មកក្រាំងទៀតមុននឹងចូលទៅធ្វើការ វាប្រភ្លីប្រភ្លើពេកកុំឲ្យពួកអានឹងស្ដាប់ទៅវាទើសតិចពេកមានបងប្អូនណាវាយវានឹងមានអាវាយខ្លួនឯងទៅបណ្ដោយទៅ ថាចង់សម្រាកតិចតាបាទឥឡូវបងប្អូនជួយ ជួយពិចារណាទាំងអស់គ្នាណាជួយពិចារណាកាលណាបើយើងនិយាយសម្ដីទុច្ចរិត ទាំង3ទាំង4ហ្នឹងនាំទៅណាអើបើចេះងប់ងប់យូរអាប៊ុនលេងណាអាហេងប៊ុនលេង វាចេះងាប់ងាប់យូរហើយហ៊ុនសែនណាបើត្រូវផ្ទះបាញ់ផ្ទះបាញ់កប៉ាល់ហោះងាប់បាត់ហើយព្រោះហ៊ុនសែនស្បត់ឲ្យផ្ទះបាញ់កប៉ាល់ហោះងាប់ណាប៊ុនធឿនហែមហើយប៊ុនធឿនហែមណាវាមិនដែរវាត្រូវងាប់បើទោះជាមិនបើកឡានក៏វាងាប់ដែរហើយមើលមើលអ្នកងាប់មកកណោចាំបាច់តែបើកឡានវាត្រូវងាប់ងាប់ហើយតើអស់អាយុវាងាប់ហើយហើយជឿអញមួយម៉ាត់ទេ ណាសំបីតាម៉ែឯងក៏ដោយងាប់ក៏ដោយសារអស់អាយុដែរអស់អាយុក៏ងាប់ដែរគាត់ងាប់ដែរម៉ែឯងម៉ែអានឹងវាធម្មជាតិហើយកុំភ័យរឿងងាប់នោះប៉ុន្តែគ្រាន់តែថាអ្នកខ្លះងាប់ដោយឆ្កែដោយឆ្មា អានឹងពួកឯងនោះងាប់ដោយឆ្កែដោយឆ្មាអនាគតទៅនោះ ពួកឯងពេលខ្លះពួកឯងងាប់ទៅឃើញធ្វើប៉ុនមាន មនុស្សហឹកហាក់ចូលរួមជួលគេយំជួលយែកប៉ុន្តែឆ្មាឆ្កែជាគ្នាទេ តម្លៃវាអត់មានហើយមើលហេងហើយមើលជាស៊ីមហើយមើលសុកអានអនុសិទ្ធតែមន្ត្រីរាជការទាំងអស់គ្មានបជារាជណាទៅចូលរួមមរណទុកវាទេគ្មានបជារាជណាសោកស្ដាយពួកវាទេ មានតែគេបន់ថែមហើយពួកវាងាប់ទៅអ្នកខ្លះហ្នឹងគេផឹកស្រា3យប់3ថ្ងៃអ្នកខ្លះ7យប់7ថ្ងៃគេបន់ឲ្យតែពួកវាងាប់ទេហើយយល់ បាទអាឡុងនេះគេបន់ឲ្យតរស់ទេអាពួកឯងទេ ដែលបន់ឲ្យអញងាប់ប៉ុន្តែមនុស្សភាគច្រើនបើគេស្គាល់ខ្ញុំច្រើនដោយស្គាល់ហ៊ុនសែនណាខ្ញុំជឿថាបើទស្សនៈខ្ញុំឲ្យនៅតែប៉ុណ្្នឹងខ្ញុំជឿថាប្រជាពលរដ្ឋបន់ឲ្យខ្ញុំរស់ច្រើនជាងបន់ឲ្យខ្ញុំងាប់បើហ៊ុនសែន គេបន់ឲ្យងាប់រាល់ថ្ងៃប៉ុន្តែវាមិនទាន់ងាប់គេបន់ដល់រហូតហ្នឹង គេនិយាយដូចឯងចឹង គេនិយាយទៅឯងចឹងប៉ុណ្ណាងាប់ហ្នឹងវាមិនមែនទៅតាមគេបន់ណាណាមិនមែនតាមឯងនិយាយហ្នឹងឯណាចឹងសរុបមកវិញបាតកម្មចំណុចទី2វាមិនដែលយើងឃើញអ្នកបាតកម្មប្រឆាំងជាមួយ អ្នកអត់កាន់អំណាចណា ហើយអ្នកដែលគ្រប់គ្រងអ្នកកាន់អំណាចទៀតអ្នកមកធ្វើបាតកម្មប្រឆាំងជាមួយអ្នកអត់កាន់អំណាចហើយតសេពាក្យស្លោកថាសិតតែក្បត់ជាតិណា សិតតែគេក្បត់ជាតិក្បត់ជាតិនៅត្រង់ណាបើវាអត់ស្គាល់យល់ពីក្បត់ជាតិផងបងប្អូនជួយគិតខ្ញុំបន្តិចមើលបងប្អូនជួយគិតឯងក្បត់ជាតិស្អីមនុស្សអត់ទៅកាន់ប្រទេសផង ក្បត់ជាតិស្អីបងប្អូនគិតមើលវាអត់អីនិយាយវាយកអាកិច្ចដែលដែលលោក ប្រធានសំរងស៊ីជួបជាមួយនឹងអឺលោកកុកស អារឿងកិច្ចព្រមព្រៀងសិទ្ធិជនជាតិដើមភាគតិច ប្រសិនបើគណៈបកយើងឈ្នះយើងផ្ដល់សិទ្ធឲ្យជនជាតិដើមភាគតិចរស់នៅ ដើម្បីឲ្យคลายទៅជាជនដែលមានឯករាជ្យឯករាជ្យនឹងមិនមែនមានន័យថាមិនឋិតនៅក្រមច្បាប់ទេណាគ្រាន់តែថាឲ្យមានប្រពៃណីវប្បធម៌គេនឹងរក្សាប្រពៃណីវប្បធម៌គេតែរស់នៅក្រមកម្ពុជារដ្ឋធម្មនុញ្ញនៃប្រជាជាតិកម្ពុជាហើយរស់នៅក្រមច្បាប់ហើយក៏ធ្វើនឹងធ្វើទៅតាមច្បាប់ ស្ដីពីសិទ្ធិជនជាតិភាគជនជាតិដើម ស្ដីពីសិទ្ធិជនជាតិដើមទៅទៀតស្ដីពីសិទ្ធិជនជាតិដើមទៅទៀតហើយអនុសញ្ញាហ្នឹងគឺជាអនុសញ្ញា អន្តរជាតិយកអាលិខិតមកសិលឹកហ្នឹងវាថាម៉ុងតាញាយួនយួនម៉ុងតាញាអើវាថាមិនក៏ថាទៅណាចូលវាមិនក៏មិននិយាយថា ខ្មែរយួនផងទៅមិនក៏វាមិននិយាយថាខ្មែរយួន វាថាកម្ពុជាក្រមទៅស្អីណាអញ្ចឹងបានបានបងប្អូនសំបីតែខ្មែរក្រមនឹងក៏ពួកអានផ្ទះផ្ទប់នឹងវាអត់ទទួលស្គាល់ដែរសម័យសម្ដេចសីហនុសម្ដេចសីហនុទទួលស្គាល់សម័យអានផ្ទះផ្ទប់នេះអានផ្ទះផ្ទប់នេះអត់ចង់ទទួលស្គាល់ទេណាវាបខំចិត្តណាស់វាបខំចិត្តណាស់ទទួលស្គាល់នឹង តម្រាំបើបានវាទទួលស្គាល់ពេលខ្លះបងប្អូនខ្មែរកម្ពុជា ក្រម មានបញ្ហានៅក្នុងប្រទេសខ្លួននោះរត់មកទឹកដីកម្ពុជាអានផ្ទះផ្ទប់ដឹកនាំរាល់ថ្ងៃហ្នឹងវាចាប់បញ្ជូនទៅឲ្យគេវិញសំបីតាប៉ែនសវណ្ណនាយករដ្ឋមន្ត្រីខ្មែរពួកអបកាយនឹងចាប់ឲ្យទៅយួនវិញហើយសួរថាវាមិនកាចេះយួនអាម៉េចសួរថាពួកអានឹងមិនកាចេះយួនអាម៉េចហើយអាយួនហ្នឹងឯងអ្នកសម្រាប់ខ្មែរអ្នកចូលរួមជាមួយចិនធ្វើឲ្យខ្មែរងាប់រាប់រាប់លានអ្នកហ្នឹង វាអត់មានទៅនិយាយទេនាំគ្នាចាញ់បោកមនោគមវិជាពួកអាដឹកនាំប្រទេសរាល់ថ្ងៃហ្នឹងថាអាដឹកថាសំរងស៊ីហ្នឹងជាអ្នកធ្វើឲ្យខ្មែរបាក់បែកយីក៏ដូចមកអាចោគេបាញ់មីគេបាញ់អញ្ជេតែហ្មងណាវាទៅជាអ្នកប្រឆាំងឯណាអីទៅនេះខ្មែរងាប់រាប់វងឯងរត់ភៀសខ្លួនជន់អន្តោប្រវេសមកកណោជាដូនជាតាខ្លួនឯងស្លាប់ ដោយសារអនយោបាយចិនយួននៅក្នុងប្រទេសកម្ពុជាលទ្ធផលចុងក្រោយទម្លាក់មកសំរងស៊ីជាអ្នកបំបាក់បំបែកជាតិអាមេដឹកនាំរងថ្ងៃនេះវាមិនធ្វើដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនិងប្រជាជាតិទាំងមូលវាធ្វើតែបាក់ពួកវាក្រុមវាវាបំបែកណាសំបីតនៅក្នុងនៅក្នុងបកវានឹងក៏វាបំបែករដ្ឋនៅក្នុងរដ្ឋដែរបងប្អូនវាបំបែករដ្ឋនៅក្នុងរដ្ឋបំបែកក្រសួងនៅក្នុងក្រសួងវាធ្វើការងារអីវាធ្វើការមិនដឹងជាធ្វើការម៉ែវាស្អីទេរងថ្ងៃហ្នឹង វាមិននឹងជាធ្វើការម៉ែវាស្អីទេណាក្រសួងបរិស្ថាន វាមាន គ្រោះមហន្តរាយនៅគ្រប់គ្រងក្រសួងធនធាន ទឹកក្រសួងបរិស្ថានក្រសួងស្អីស្អីហ្នឹងវាគ្រប់គ្រងជាមួយនឹងអាគ្រោះមហន្តរាយក្រសួងនឹងគេសហការគ្នាប៉ុន្តែតាមពិតក្រសួងបរិស្ថានតែមួយ បានចាំបាច់ទៅបំបែកក្រសួង រុក្ខាប្រមាញ់នេសាទចំបាច់បំបែកទៅជាក្រសួងអីវាបំបែកក្រសួងដាក់ឲ្យក្រមគ្រួសារវានាំគ្នាទៅកាន់ម្នាក់មួយម្នាក់មួយវាយកមកពូជមកពូជមកពូជមកកាន់មកក្រសួងមកក្រសួងណាមកកាន់មកក្រសួងមកក្រសួងហើយបន្ទាប់មកវាទៅបង្កើតក្រសួងផ្សេងផ្សេងទៀតគឺថាវាបង្កើតរដ្ឋនៅក្នុងរដ្ឋបង្កើតរដ្ឋនៅក្នុងរដ្ឋបង្កើតក្រមនៅក្នុងក្រមពួកអាដឹកនាំប្រទេសរងថ្ងៃហ្នឹងបានវាចលាចលអញ្ចឹងដោយសារអី ដោយសារបងប្អូននៅក្នុងស្រុកខ្មែរបងប្អូនដែរឮពាក្យដែរអាឡុងហែកខ្នងណាគេនឹងខ្ញុំដើរចេះអញខ្នងសម្ដេចដេជោហ៊ុនសែនអានោះថាអញខ្នងសម្ដេចសខេងអញខ្នងសម្ដេចសាយឈុំអញខ្នងសម្ដេចហេងសំរិនអីកណ្ដួយមែអាគីបាញ់ដឹកនាំប្រទេសសិតតែខ្នងហេងសំរិនសិតតែខ្នងហ៊ុនសែនសិតតែខ្នងអី ទេបើថាអង្គរៈហ៊ុនសែនអង្គរៈហេងសំរិនទៅវាមិនអីទេបើថាខ្នងឥឡូវមើលរស់ស៊ីក៏ខ្នងរស់ស៊ីតតែខាងខ្នងហ៊ុនសែនបានខ្លាំងបើខ្នងសខេងមិនត្រូវខ្លាំងទេរស់ស៊ីបើខ្នងអឺអឺអឺអឺអឺអឺអ្នកនេះបានខ្លាំងខ្នងអ្នកនោះមិនសូវខ្លាំងទេសិតតែមានខ្នងទៀតហើយបើដឹកនាំបង្កើតរដ្ឋនៅក្នុងរដ្ឋអញ្ចឹងហើយដឹកនាំរកអាបកាច់យកស្អី ដល់ពេលគេនិយាយទៅថាគេនឹងចេះតែរករឿងចេះតែថាគ្មានហេតុគ្មានផលអីអានេះតតត្បូងចប់ទៀតមែនបាន បានវារៀងពួកអាពួកអានេះតតែរដូវវប្បធម៌ត្បូងចប់កើតឡើងម្ដងទៀតបានពួកវារៀងតតែកូនវាប្រពន្ធវាម៉ែវាឪវាណែ ចំនួនក្រោយនឹងត្រូវនឹងត្បូងចប់កលអាស័យទៀតដោយការពីម៉ែឪយើងចំនួនមុនម៉ែឪវាចំនួនមុនជាដូនជាតាវាចំនួនមុនត្រូវត្បូងចប់យួនតាបានវារៀងឥឡូវវា ធ្វើបាបគេចឹងទៀតវាវានាំគ្នាធ្វើបាបគេចឹងទៀតវាធ្វើបាបគេរហូតហើយឲ្យគេអត់ឲ្យគេអនុគ្រោះវាហ្មងឥឡូវវាភ័យវាទៅចាប់គ្រាន់ណាបងប្អូនណាក៏វាទៅចាប់ក៏ឆក់ក៏ទៀត ក៏ដូចម៉ាស់អាចោឯងទាំងអស់ហ្នឹងឯងសិតតកសាងពូជអាក្រក់ណាពូជអាក្រក់ហ្នឹងឯងគេស្អប់តកូនតចៅអញប្រាប់ឯងហើយគំនុំទាំងអស់ហ្នឹងណាគ្រាន់តែដើម្បីជីវិតឯងធ្វើបាបជីវិតគេចឹងណាហើយស្មានតែគេឲ្យឯងរួចខ្លួនឯងថ្ងៃហ្នឹងគេឲ្យឯងរួចខ្លួនមែនប៉ុន្តែថ្ងៃក្រោយបើគេមានឱកាសគេអាកឯងគេអាកឯងវិញហើយហើយយល់ទេ អញ្ចឹងហើយបានជាអ្វីដែលសំខាន់គឺមានតែដឹកនាំល្អទេឲ្យតែពួកលោកឯងដឹកនាំល្អខ្ញុំជឿថាទោះជាពួកលោកឯងជាដូនជាតាលោកឯងងាប់ទៅក៏គេនៅសរសើរកូនចៅជំនាន់ក្រោយរបស់លោកឯងដែរហើយគេនៅរាប់អាននៅគ្រប់តរនៅការពារកូនចៅលោកឯងចំនួនក្រោយដែរបើពួកលោកឯងធ្វើម៉ាក់ម៉ាក់ហ្នឹងរាល់ថ្ងៃនេះអាណាគេទៅជួយលោកឯងកើតលីដាព្រមបងប្អូន ហើយលោកឯងឲ្យគេ មិនខឹងលោកឯងហ្មងហើយអ្នកទាំងអស់គ្នាគិតមើលមើលទៅចោតសំរងស៊ីហ្មងគេយកលេសថាលោកសំរងស៊ីនឹងទៅកាត់ដីណា4ខេតឲ្យទៅយួនក្នុងពេលដែលពួកវានឹងបង្កើតតំបន់ត្រីកោណមៀដាក់4ខេត5ខេតជាមួយនឹងយួនរួចបាត់ទៅហើយ លទ្ធផលចុងក្រោយវាបៀមឈាមព្រោះដាក់សំរងស៊ីថាសំរងស៊ីទៅកាត់ដីឲ្យយួនដល់ពេលយើងសួរដេញដោវាមែនទេថាឥឡូវត្រឹមទីសំរងស៊ីអត់ទាន់បាននេះដំបូងវាថាកាត់ដីឲ្យយួន4ខែសំរងស៊ីជាជនក្បត់ជាតិដល់ពេលយើងថាកាត់ពីកាលហើយសំរងស៊ីមិនមែនដឹកនាំប្រទេសផងមានអំណាចណាស់ទៅកាត់ដីឲ្យគេថាទេឥឡូវនឹងមិនទាន់កាត់ទេដល់ឈ្នះឆ្នោតកាត់ចាំបាច់ឈ្នះឆ្នោតអីបើបើសំរងស៊ីអត់ទាន់ឈ្នះផងអបកាយហ៊ុនសែននឹងវាកាត់រួចទៅហើយហ្នឹង អាគណៈបកប្រជាជននឹងវាកំពុងតែធ្វើសមារណកម្មតំបន់ឥណ្ឌូចិនត្រីកោណមាសជាមួយនឹងយួនបាត់ហើយហ្នឹងហើយតំបន់ត្រីកោណមាសហ្នឹងឯងគិតជាម៉ែត្រគីឡូមើលអាណាចំណេញជាងអាណាគឺដូចមានអាប៉ភ្លឺរាល់ថ្ងៃនឹងប្រជុំប្រជុំតំបន់ត្រីកោណមាសតរហូតអាណានោះអ្នកបកើតនោះហើយអាបកើតនោះមានន័យថាម៉េចនោះមានន័យថាម៉េច ថ្ងៃក្រោយប្រទេសកម្ពុជានឹងដូចលាវយ៉ាងលាវឥឡូវហ្នឹងគេហៅថាវីតលាវកម្ពុជាបន្តិចទៀតវីតកម្ពុជាឥឡូវហ្នឹងកម្ពុជាអត់ទាន់ដល់ដំណាក់កាលវីតកម្ពុជាទេណាបន្តិចទៀតបើសិនណាជា ខ្មែរមានតែកំណត់ឆ្កែដូចគ្នានៅ ពួកអាក្រៅប្រទេសមួយចំនួនមានកំណត់ឆ្កែអញ្ចឹងណាថ្ងៃក្រោយគេដាក់វីតកម្ពុជាវីតកម្ពុជា មានន័យថាប្រទេសកម្ពុជានឹងវាស្ថិតនៅក្រោម អំណាចរបស់វៀតណាមអញ្ចឹងនយោបាយឥណ្ឌូចិនរបស់វៀតណាមរបស់យួននឹងបានជោគជ័យតាមរយៈអាប្រជាសាស្ត្រឈួតលីលានឹងមានអាខ្លះវាថាខ្មែរបណ្ដាអាណាដែលការពារយួនអានឹងឆ្កែហ្មងនិយាយចេះហ្មងតឲ្យវាឃើញច្បាស់ចេះតែហ្មងតឥឡូវឲ្យតែឯងការពារអាគណៈបកយួននឹងយួនតែហ្មងតអាវទាំងអស់បដៅអញ្ចឹងតែហ្មងតពីព្រោះអីពីព្រោះអត់មានខួរគិតទេ ណាវាទៅជាអ្នកនក់អ្នកកាត់ដីឲ្យយូររាល់ថ្ងៃវាទៅជាអត់ក្បត់ជាតិវាទៅអ្នកដែលតស៊ូអ្នកថាអានឹងកាត់ដីឲ្យយួនទេវាទៅជាឯកក្បត់ជាតិយើងអ្នកនិយាយថាអាដឹកមេដឹកនាំរាល់ថ្ងៃហ្នឹងកាត់ដីឲ្យយួនវាជាជនក្បត់ជាតិស្រាប់តែពួកវានឹងនាំគ្នាមកចោទយើងវិញថាយើងជាអ្នកក្បត់ជាតិណាបាទបងសូនីតាគីមត្រូវហើយ it's soon បង to be with កម្ពុជា is soon ដោយសារអីដោយសារពួកអាក្រៅប្រទេសមួយចំនួនណាឥឡូវយើងនិយាយប៉ុណ្ណឹងចោះទី2ហ្នឹងដែលខ្ញុំចង់និយាយថាមិនដែលឃើញមិនដែលឃើញ អ្នកគ្រប់គ្រងគណៈបកកាន់អំណាចទៅប្រឆាំងជាមួយនឹងទៅធ្វើបាតកម្មប្រឆាំងជាមួយគណៈបកដែលអត់កាន់អំណាចទេអត់ដែលមានទេនៅអាមេរិកក៏អត់មាននៅបារាំងក៏អត់មាននៅណាក៏អត់មានដែរ ឲ្យតែប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យមិនដែលឃើញអ្នកគ្រប់គ្រងរដ្ឋាភិបាលណាមួយ ទៅធ្វើបាតកម្មប្រឆាំងជាមួយលោកគ្រូសុនរាបានបញ្ជាក់ដែរចំណុចនឹងខ្ញុំបានស្ដាប់ព្រឹកមិញស្ដាប់បានបន្តិចគាត់បញ្ជាក់ត្រង់ហ្នឹងដែរគាត់បាននិយាយបញ្ជាក់ត្រង់ហ្នឹងដែរយើងអាចដែរឃើញ ខ្ញុំក៏អាចដែរឃើញដែរអាចដែរឃើញមានគណៈមាន អ្នកគ្រប់គ្រងរដ្ឋាភិបាលមួយ ខ្ញុំមិនដែលឃើញអ្នកគ្រប់គ្រងជូបៃដិនទៅធ្វើបាតកម្មប្រឆាំងជាមួយនឹងដូណាល់ត្រាំដែលអត់ឈ្នះឆ្នោតសោះខ្ញុំអត់ឃើញខ្ញុំអត់ឃើញណាបាទខ្ញុំអត់ឃើញអានឹងគឺជាចំណុចចំណុចមួយណាចំណុចមួយដែលចង់ប្រាប់ទៅពួក CPP ចំណុចទី3រឿងបាតកម្ម យើងអត់ប្រឆាំងទេប្រាប់ពួក ACPP ព្រោះមានអាខ្លះវាខមមិនចូលមកខមមិនចូលមកខ្ញុំហ្នឹងខ្ញុំបរហោះខ្ញុំឡាយហ្នឹងវាខមមិនចូលពួក ACP ថាហីអាឡុងឯងពួកឯងចេះធ្វើបាតកម្មបានរឿងអីដែលយើងធ្វើបាតកម្មមិនបានណាធ្វើបាតកម្មបានតែពួកឯងពួកអញធ្វើមិនបានណាខ្ញុំថាទេ ខ្ញុំឆ្លើយមួយវិញថាទេ ខ្ញុំមានហាមឃាត់ទេណាមិនឲ្យធ្វើ បាតកម្មខ្ញុំថាធ្វើបាតកម្មចោះប៉ុន្តែគុំកុហកគេគុំកុហកគេឥឡូវបងប្អូនមានឃើញខ្ញុំហាមពួកវាមិនឲ្យធ្វើបាតកម្មពីកាលខ្ញុំមានតែឲ្យពួកវានឹងចេញមុខធ្វើបាតកម្មហើយឲ្យធ្វើញត្តិទៀតផ្ដាល់យោបល់ឲ្យធ្វើញត្តិទៀតហើយឲ្យសរសេរចេញឈ្មោះវា ដាក់ឈ្មោះវាទាំងអស់ លោកលោកលោកប៉ាងសខឿនថាដាក់ឈ្មោះហ្នឹងខ្ញុំអត់យកនេះទេប៉ុន្តែលោកប៉ាងសខឿនគាត់និយាយថា អ្នកដែលតសេដាក់ឈ្មោះទាំងអស់ហ្នឹងថ្ងៃក្រោយអាចយកឈ្មោះអស់លោកហ្នឹង អាចយកទៅសុំលុយឈួតបាន ទៅស៊ីលុយឈួតបានយល់ទេលោកប៉ាងសខឿនគាត់និយាយចឹងប៉ុន្តែខ្ញុំអត់និយាយចឹងទេណាលោកប៉ាងសខឿនគាត់គាត់គាត់និយាយចឹង គឺសមហេតុសមផលបើបងប្អូនណាចង់ស៊ីលុយឈួត ដាក់ឈ្មោះទៅសេនៅក្នុងញត្តិហ្នឹងមកដាក់ឈ្មោះយើងរាយឈ្មោះយើងមកហើយថ្ងៃក្រោយទៅយើងយើងខ្ជិលធ្វើការអីយើងទៅសុំលុយឈួត ពីរដ្ឋសហរដ្ឋអាមេរិកស៊ីទៅណាហើយអរគុណលោកប្រធានសំរងស៊ីផងអរគុណគាត់ផងបើគុំតែបាន ដាក់ឈ្មោះប្រឆាំងលោកប្រធានសំរងស៊ីម្លោះសំអត់បានស៊ីលុយឈួតទេណាម្លោះសំអត់បានស៊ីលុយឈួតទេអរគុណគាត់ផងទៅ អានឹងសម្ដីលោកប៉ាងសខឿនខ្ញុំ ខ្ញុំបាននិយាយហើយថាធ្វើបាតកម្មចោះឲ្យតែយើងធ្វើត្រឹមត្រូវគោរពតាមច្បាប់អាមេរិកព្រោះខ្ញុំធ្វើបាតកម្មប្រឆាំងហ៊ុនសែនដែរតើណាបងប្អូនក៏មានសិទ្ធិធ្វើបាតកម្មប្រឆាំងជាមួយយើងវិញប៉ុន្តែគ្រាន់តែយើងបញ្ជាក់ខ្ញុំបញ្ជាក់ចំណុចទី2ហ្នឹងណា វាមិនដែលឃើញនៅលើលោកនឹងមានគ្មានអាអាអ្នកគ្រប់គ្រងរដ្ឋាភិបាលណាមកធ្វើបាតកម្មប្រឆាំងហើយចោតគណៈបកដែលមិនទៅកាន់អំណាចថាក្បត់ជាតិវាមិនដែលមាន វាអត់ដែលមានទេ មានតែពួកអាស៊ីឈ្នួលនិងអាពួកដែលបង្កអស្ថិរភាពនិងបង្កអសន្តិសុខពួកភេរវកម្មស៊ីឈ្នួលបាតកម្មគេហៅពួកភេរវកម្មខ្ញុំហ៊ាននិយាយចឹងខ្ញុំហ៊ាននិយាយចឹងពួកអាភេរវកម្មស៊ីឈ្នួលធ្វើបាតកម្មដើម្បីបង្កើតភាពវឹកវរឲ្យនៅលើទឹកដីសហរដ្ឋអាមេរិកខ្ញុំហ៊ាននិយាយចឹង អ្នកណាថាខ្ញុំមិនហ៊ាននិយាយចឹងខ្ញុំហ៊ាននិយាយចឹងហើយខ្ញុំឲ្យហេតុផលពួកអ្នកធ្វើ បាតកម្មឥឡូវដែលខ្ញុំហៅទៅសេនៅ ក្នុងការបង្ហោះរបស់ខ្ញុំខ្ញុំហៅថា ពួកឧទាមបងសម្ដេចព្រះរាមសេរតនាមកដល់ផ្ទះហើយនៅបាទខ្ញុំហ៊ានហៅថាពួកអានឹងគឺជាក្រុមបង្ក ចលាចលនៅក្នុងទឹកដីសហរដ្ឋអាមេរិក ឥឡូវចំណុចត្រង់ណាដែលខ្ញុំសរសេរដាក់ហ្នឹងខ្ញុំមានហេតុផលរបស់ខ្ញុំខ្ញុំបើកឲ្យពួកគាត់មកធ្វើ បាតកម្មធ្វើដាក់ញត្តិត្រឹមត្រូវហើយរហូតដល់យើងប្រាប់ថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិនឹងគាត់ចាត់តំណាងឯកឧត្តមម្នាក់សម្រាប់ទៅទទួលញត្តិពីអ្នកទៅធ្វើបាតកម្ម ហើយទៅសួរនាំជជែកក្នុងនាមជាភេត្រភាពណាយើងអត់មានកិច្ចមុខទេ យើងឲ្យតំណាងមួយ ដើម្បីទៅជួបគាត់ទៅសួរគាត់ក៏ដូចជា ក្រុមការងារយើង ទៅសម្ភាសគាត់ពីរឿងទាំងអស់ហ្នឹងពីរឿងទាំងអស់ហ្នឹងបងប្អូន យើងមានហាមែនណាមិនចឹងប៉ុន្តែធ្វើបាតកម្មត្រូវមកធ្វើនៅម្ដុំម្ដុំ ដែលអ្នកដែលដែលដែលគេទៅហ្នឹងឥឡូវធ្វើបាតកម្មនៅឯណា លោកប្រធានសំរងស៊ីនៅចាកសិនវីលណានៅចាកសិនវីលរដ្ឋ Florida ដល់ខ្លួនឯងធ្វើ បាតកម្មធ្វើបាតកម្មតាម Facebook ណោធ្វើបាតកម្មនៅ home state ចម្ងាយពី Jacksonville home state នោះវាក្រោមទៅទៅនឹងទៀតវាទៅខាងក្រោមទៅទៀតទៅខាងក្រោមទៅទៀត home state នឹងទៅខាងក្រោមទៀតវាហិតតែឆ្ងាយជាងអា មីអាមីទៅទៀតសង់តែឆ្ងាយជាងមីអាមីទៅទៀតប៉ុន្តែមីអាមីមើលទៅ ដូចជាមែនទេគឺទឹកដីនោះដូចជាមីអាមីស្អាតជាង ទឹកដីមីអាមីណាប៉ុន្តែទៅនឹងទឹកដីនោះទឹកដី home state ណាទឹកដី home state ច្រើនជាងណាហើយឆ្ងាយពីកន្លែងធ្វើប៉ាត់កន្លែងអ្នកធ្វើនឹងទៅទៀតហើយយើងចង់ទៅទទួលញ៉ាត់ទទួលមិនកើតយើងចង់ទៅជជែកគ្នាជជែកមិនកើតអានឹង គេហៅថាធ្វើបាតកម្មតាម Facebook ហើយចុះបើធ្វើតាមបើធ្វើបាតកម្មតាម Facebook តែហ្មងមិនក៏មិននៅស្រុកខ្មែរឯងនាំគ្នាធ្វើបាតកម្មនៅក្នុងហើយថតទៅប្រឆាំងលោកសំនឹងស៊ីនៅអាមេរិកទៅអាខ្លះនៅបារាំងហើយធ្វើបាតកម្មនៅបារាំងធ្វើបាតកម្មនៅប្រទេសហើយថតដាក់ Facebook មកថាអញធ្វើបាតកម្មណាអាខ្លះនៅនឹងការ៉ាអូខេហើយធ្វើនេះមកថាខ្ញុំធ្វើបាតកម្មប្រឆាំងលោកសំនឹងស៊ីហើយធ្វើចឹងទៅមកទៅអានឹងគេហៅ បាតកម្ម បាតកម្មម៉ែវាស្អីបាតកម្មម៉ែវាស្អីមានអ្នកណាហាមគាត់ឯងមិនឲ្យមកគេប្រាប់ថាឲ្យមកប៉ុន្តែត្រូវគោរពច្បាប់អាមេរិកាំងបើមិនគោរពច្បាប់អាមេរិកាំងជាប់គុកជាប់គុកហើយគេបញ្ជូនទៅវិញហើយអ្នកដែលពាក់ព័ន្ធទាំងអស់តែមួយមានបញ្ហាពីរហើយហើយថាយល់អស់លោកពូរីឆាត home state ធ្វើនៅ home state ហើយទៅធ្វើបាតកម្មឯនៅក្នុងបើគេចាំទទួលនៅនេះ ហើយចម្ងាយពី home state មកដឹងប្រហែល100គីឡូខ្ញុំដឹងប្រហែលប្រហែល100គីឡូបងប្អូនហើយធ្វើហើយធ្វើតាម Facebook បងប្អូនគិតមើលមើលទៅធ្វើតាម Facebook អដែលអដែលមិនក៏មិនធ្វើពីកាលីហ្វញ៉ាមកមិនក៏មិនធ្វើពីនេះទៅចាំបាច់ថាអូនៅ Florida គេធ្វើបាតកម្មប្រឆាំងបើថាទៅធ្វើបាតកម្មប្រឆាំងវាតតតែមក មកមកហើយតសេញាត់ដាក់ឈ្មោះដាក់អីផងមានប្រមាណអ្នកប្រមាណអ្នកឥឡូវមានអីត្រូវខ្លាចឥឡូវខ្ញុំសួរមានអីត្រូវខ្លាចពួកយើងធ្វើបើកមុខទាំងអស់ហ៊ុនសែនមកខ្ញុំប្រាប់ដោះទាំងវ៉ែនតាបើកទាំងព្រែកធំធំស្រីជេរហ៊ុនសែនទៀតបើហ៊ុនសែនហ៊ានចុះមកទទួលហ៊ានចាប់ដៃហ៊ុនសែនមិនមែនវាយហ៊ុនសែនទេហើយអត់គប់ហ៊ុនសែននឹងនឹងនឹងដុំថ្មទេហ៊ានចាប់ដៃសួរហ៊ុនសែនឬក៏ឲ្យហ៊ុនសែននៅនឹងសួរ សួរសំណួរទៅហ៊ុនសែនណូបងប្អូនថាពី Jackson វា to home state ហ្នឹង6ម៉ោងមែនតិចទេណា6ម៉ោង6ទៅ7ម៉ោងហើយលេងលេងលេងលេងលេងសាត់សាត់តែអញ្ចឹងបងប្អូនគិតមើលមើលណាទៅធ្វើបាតកម្មអញ្ចឹងបងប្អូនហើយខ្ញុំមាន ពួកយើង មាន ថាបដិសេធមិនឲ្យពួកគាត់ធ្វើបាតកម្មប្រឆាំងមួយលោកប្រធានណា រហូតដល់លោកប្រធាននឹងចាត់តំណាងឲ្យទៅទទួលញាត់ទៅសួរសុខទុក្ខគាត់ទៀតមិនទៀតឥឡូវហ្នឹងឥឡូវមិនទៀតឥឡូវហ្នឹងហើយអាខណ្ឌសវណ្ណវានិយាយថាអីពួកហែងចង់ប្រឈមមុខឯងចង់ឲ្យមានបញ្ហាអាខណ្ឌសវណ្ណអើយអញប្រាប់ហែងហែងកុំបោកអ្នកស្រុកស្រុកអាមេរិកនេះឲ្យគេមកបង្ករឿងនៅស្រុកនេះអញប្រាប់ហែងស្រុកអាមេរិកអត់មានដូចនៅស្រុកឯងទេ ស្រុកអាមេរិកអត់មានបាតកម្មអីបង្កើត ក្រុមបាតដៃទី3ទី4នេះទេហើយសាកមើលមើលហើយសាកលបងឲ្យគ្នាហើយសាកមើលនៅលើទឹកដីអាមេរិកមើលហើយសាកមើលមើលអាពួក CPP ហើយសាកមើលមើលហើយសាកមើលមួយ ប្រកាសជាពាក់ព័ន្ធជាមួយនឹងគ្នាឯងដែលគ្រប់គ្រង CPP ដែលមានឈ្មោះទាំងអបានបាននៅតាម Facebook និងមិនតាម Facebook ហើយសាកមើលមើលហើយសាកខ្ញុំ ហើយចង់លេងស្អីគេឲ្យឯងមកប្រឈមមុខគេឲ្យឯងមកទល់មុខនឹងគឺស្រួលយើងនិយាយគ្នាគេយើងខ្មែរដូចគ្នាលោកសំរងស៊ីគាត់មានខ្លាចស្អីរឿងត្រូវទៅដោះស្រាយមិនដោយអបកិច្ចហ៊ុនសែនណាគេទៅសុំបាតកម្មគ្រាន់តែសុំដើម្បីចិញ្ចឹមជីវិតវាមិនដោះស្រាយឲ្យគេផង គេទៅសុំការងារធ្វើវាមិនដោះស្រាយឲ្យគេផងវាវាយគេវាដេញគេវាធ្វើបាបគេណាអានឹងគេអត់សុំរឿងយោបាយផងគេសុំរឿងជីវិតប្រចាំថ្ងៃនេះ ហ៊ុនសែនដោះឲ្យអត់ទទួលមេដៃកលៀងបៀងនឹងអត់តាន់បានប្រមាណផងអាមេដៃកលៀងបៀងខ្ញុំចង់និយាយអាមេដៃលៀងបៀងខ្ញុំបិទវងកញ្ចក់អាទី3នឹងតិចសិនអាបាតកម្មទី3នឹងអាបាតកម្មនៅ home state នៅអីហ្នឹងណាខ្ញុំបិទវងកញ្ចក់អាហ្នឹងខ្ញុំនិយាយពាក្យអាអាមេដៃកលៀងបៀងនឹងតិចសិនណាព្រោះចង់និយាយយូរដែរហើយជាយោបល់ខ្ញុំ គេនាំគ្នាអួតពួកអា CPP នាំគ្នាអួតថា160ប្រមាណប្រទេសនៅទូទាំងពិភពលោកបងប្អូនមេដៃសន្តិភាពរង្វាន់ Nobel សន្តិភាពដែលអ្នកស្រីអ៊ុងសាងស៊ូជីទទួលបានជាមួយនឹងមេដៃសន្តិភាពដែលហ៊ុនសែនទទួលបានអាណាធំជាងបងប្អូនខ្ញុំសួរខ្ញុំសួរតិចមើលខ្ញុំសួរបាទ ហើយ Nobel រង្វាន់ Nobel អន្តរជាតិបង្កើតឡើងនឹងគ្រប់គ្រងដោយប្រទេសឬក៏ដោយបុគ្គលឬក៏គ្រួសារឬក៏មនុស្សឈួតលប់សតិមើលមើលបងប្អូនរង្វាន់ Nobel សន្តិភាពពិភពលោក ជាមួយនឹងអីអីសន្តិរង្វាន់សន្តិភាពសុនហៈឯង សុនហៈរបស់របស់គ្រួសាររបស់គ្រួសារសាសនាមួយ យើងអត់ប្រកាន់សាសនាទេប៉ុន្តែគាត់នឹងតាំងខ្លួនឯងជាស្ដេចជាព្រះជាព្រះមកចាប់ជាតិណាអាស៊ីមសារ៉ាត់ណាមើលមើលមើលមើលអាកលៀងបៀងនោះតើអាកលៀងបៀងដែលយកពីអ្នកស្រីសុនហៈស្អីគេហ្នឹង ជាមួយនឹងមេគេហៅរង្វាន់ Nobel សន្តិភាពពិភពលោកតើមួយណាខ្លាំងជាងហាមួយណាខ្លាំងជាងមិនដឹងជាទៅយកម្នាក់ណាមកពីប្រទេសណាប្រទេសណីចេះតែយកមកឲ្យចូលតាមអនឡាញអាណាក៏ចេះរៀបចំដែរអាឡុងក៏ចេះរៀបចំដែរណា សាមើអាឡុងទទួលបានមេដៃកលៀងបៀងមួយអាឡុងហៅមិនក្រោមពី10ប្រទេសទៅ20ប្រទេស30ប្រទេសដែលស្គាល់ដែលមានមិត្តភ័ក្តិអាឡុងនៅនឹងនៅកន្លែងធ្វើការនេះ company ធ្វើការនោះខ្ញុំថា20ប្រទេសចុះមានមិនក្រោមពី20ប្រទេសទេឲ្យវាចូលមកនៅក្នុងពេលដែលទទួលអារង្វាន់កលៀងបៀងអាអាខ្សែក្រវ៉ាត់ខ្ញុំហ៎អាខ្សែក្រវ៉ាត់ខ្ញុំនោះអានោះខ្សែក្រវ៉ាត់នោះផ្កាយ5ណាបងប្អូនណាខ្សែក្រវ៉ាត់នោះផ្កាយ5ណា អាខ្សែក្រវ៉ាត់ខ្ញុំថតប្រហោះនោះខ្ញុំអួតលេងនៅក្នុងនេះកន្លែងការងារនោះអាខ្សែក្រវ៉ាត់ផ្កាយ5ណាណាផ្នែកផ្នែក business ទេមិនមែនផ្នែកអីទេផ្នែកចំនួនទេផ្នែកការងារទេបាទបាទអញ្ចឹងបងប្អូនស្រាប់ស្រាប់តែគេទៅនាំគ្នាទៅអួតហ่าទី1ទី2បងប្អូនគិតមើលប្រទេសកូរ៉េខ្លួនឯងហ្នឹង មានសុខសន្តិភាពមានសេរីភាពប្រទេសកូរ៉េខ្លួនឯងហ្នឹងតើមានឲ្យមេដឹកនាំណាបាន ខ្លះហើយនៅប្រទេសជប៉ុន តើអាមេដៃសន្តិភាពនឹងទៅឲ្យអ្នកដែលមានប្រទេសប្រទេសជប៉ុនមហាសន្តិភាពបងប្អូនមហាសន្តិភាពស្ទើរតែគ្មានចៅស្ទើរតែគ្មានចៅប្រទេសជប៉ុនមេដឹកនាំជប៉ុនអត់ដែលទទួលបាន មេដៃសន្តិភាពពីយាយនឹងសោះអីពានរង្វាន់សុនហៈហ្នឹងហើយពានរង្វាន់សុនហៈ ហ្នឹងហើយប្រទេសដែលគេមានសន្តិភាពទាំងអស់អត់បានទាំងអស់ស្រាប់ទៅទៅបានទៅបានអបទេសដែលវាយក្បាលប្រជាជន ដែលដេញប្រជាជន ដែលនាំប្រជាជនមកធ្វើការនៅក្រៅស្រុក ដែលកាប់បំផ្លាញព្រៃឈើដែលពុកអាលួយណាដែលប្រពឹតពុកអាលួយ ដែលវាយក្បាល បើឲ្យថ្ងៃនោះបើសិនណាជាឲ្យអាឡុងទៅចាំមើលថ្ងៃណាមួយ បើសិនណាជាលោកអនុប្រធាននាយបតី Mike Payne ឯងឯងឃើញ Mike Payne នឹងទៅនឹងដែរថ្ងៃណាមួយឲ្យតាប្រធាននាយបតី អតីតអនុប្រធាននាយបតី Mike Payne អីចង់ធ្វើជា តំណាងអីខ្ញុំនឹងទៅសេអានេះនឹងត្មងទៅប្រាប់ថាហេតុអីបានទៅជាទៅចូលរួមទៅកាន់ដៃកាន់ជើងជាមួយពួកអវ័យក្បាលមនុស្សបងប្អូន ធ្វើបទបង្ហាញ អូពីបတ်បង្ហាញយកអាបတ်បង្ហាញល្អល្អស្អីគេអាបတ်បង្ហាញវាយក្បាលមនុស្សអាមិនក៏វាមិននិយាយផង40ឆ្នាំជាងនឹងហ៊ុនសែនសម្រាប់មនុស្សប្រមាណក្រុមការដឹកនាំរបស់ហ៊ុនសែនវាយក្បាលមនុស្សប្រមាណហើយប្រជាជនឥឡូវហ្នឹងបានសុខបានចម្រើនហើយនៅនៅមានសេរីភាពត្រឹមត្រូវតាមច្បាប់ទម្លាប់ហើយនៅនៅហើយចុះហេតុអីបានជាគេឲ្យលុយ50លានដុល្លាររឿងអីគេមិនឲ្យ 50លានដុល្លារនឹងចំណាយតែប្រមាណដូចជា ចំណាយតែ20លានដុល្លារក្នុងការកោះហៅគេហៅគ្នាគ្នាពួកឈួតឈួត នៅតាមប្រទេសនីមួយនីមួយចូលតាម Zoom នឹងអញ្ជើញអ្នកសាសនាស្តៀងស្តៀងគ្នានឹងចូលមកជាមួយ គ្នា ដើម្បីឲ្យមកអបស្អើអសាទរឲ្យពានរង្វាន់ឈួតនឹងទៅអញ្ចឹង មាន អាឈួតខ្លះ មានឈួត ខ្លះចូលរួមជាមួយគ្នាចឹងទៅទូទាំងពិភពលោកអាហ្នឹងវាចឹងអាខ្ញុំនិយាយចឹងហ្មងខ្ញុំឲ្យតម្លៃទៅលើ ពានរង្វាន់ Nobel សន្តិភាពពិភពលោកទេ ពីព្រោះពានរង្វាន់ Nobel សន្តិភាពពិភពលោកខ្ញុំជឿថាមានប្រទេសគ្រប់គ្រងដោយប្រទេសជាច្រើន រដ្ឋាភិបាលជាច្រើនអង្គការសហប្រជាជាតិទៀតផងដូចជាអ្នកស្រីអង្សាំងសូជីទទួលបានទទួលបានណា បើហ៊ុនសែនទទួលអានុង បានគួរឲ្យអបអរសាទរបើយកលុយទៅទិញកលៀងបៀងពីក្រុមហ៊ុនឯកជនអ្នកស្រីសុនហៈហើយអួតថាស្អីសន្តិភាពពិភពលោកអាចស្អីយេហើយដល់ពេលគេនិយាយទៅថាគេមើងងាយឥឡូវបើខ្ញុំវិញគេវល់ឲ្យក៏ខ្ញុំមិនយកដែរពីព្រោះអី ហេតុអីបានជាខ្ញុំថាខ្ញុំមិនយកពីព្រោះវាជាបុគ្គលគ្រួសារមួយហ្នឹងពាក្យថាសុនហៈមានន័យថាឈ្មោះកម្មសិទ្ធិបុគ្គលហ្នឹងអាឡុងក៏បង្កើតពានវ័នអញ្ចឹងបានដែរខមវាសនាក៏អាចបង្កើតពានវ័នអញ្ចឹងបានដែរយកទៅចែកឲ្យហ៊ុនសែនអបបុគ្គលម្នាក់ម្នាក់ទៅបង្កើតពានវ័នហ្នឹងឥឡូវកុំថាឡើយតែអាឡុងហ៊ុនសែនហ្នឹងក៏បង្កើតពានវ័នហ្នឹងបានដូចគ្នាហ្នឹងហ៊ុនសែនមានលុយ ហ៊ុនសែនបង្កើតពានរង្វាន់សន្តិភាពមួយចែកអាឡុងអីចឹងទៅដើម្បីឲ្យអាឡុងឈប់ជេរទៅផ្ដល់ពានរង្វាន់សន្តិភាពមួយឲ្យអាឡុងអាឡុងឈប់ជេរបាត់ហ៊ុនសែនបង្កើតពានរង្វាន់សន្តិភាពមួយខ្លួនឯងបានហើយសួរថាតើមានអ្នកអបអរសាទរមានពួកអ្នកនេះហ៊ុនសែនជួលមកមានប្រទេសដតីដតីអបអរសាទរចំពោះដៃជូលឡុងដៃឈប់ជេរសម្ដេចដៃជូកុយទៀត អូគេនាំគ្នាសូមស្វាគមន៍មកចូលរួមជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជា អ្នកគិតត្រឹមត្រូវហើយអូបងប្អូនគ្រប់បណ្ដាខេត្តក្រុងខ្ញុំមកពីបារាំងសូមអបអរសាទរសម្ដេចដៃជួលឡុងដែលបានคลายទៅជាជំនិត របស់សម្ដេចដៃជួកុយហា មកពីអាមេរិកអូខ្ញុំតំណាងឲ្យគណៈបកប្រជាជននៅអាមេរិកកាំងខ្ញុំសូមតំណាងឲ្យប្រជាជនអាមេរិកទាំងមូលសូមអបអរសាទរសម្ដេចដេជោឡុងទទួលបានពានរង្វាន់សន្តិភាពលិតពងលូតពងខំពងបៀមពងជក់ពងលិតពងសម្ដេចដេជោកុយលេងគ្រប់ប្រទេសវាធ្វើចឹងវាធ្វើបានដល់គ្នាណាមានស្អីវាធ្វើបានដល់គ្នាណានឹងនិយាយឲ្យសាមញ្ញ និយាយឲ្យសាមញ្ញងាយស្រួលយល់មិនចាំបាច់កលិចកលុចច្រើននិយាយអញ្ចឹងអញ្ចឹងឲ្យបងប្អូនយល់ព្រោះបងប្អូននិយាយបរមត្តនិយាយអភិធម្មពេកនាំបបាក់យល់ព្រោះបងប្អូនខ្មែរបបាក់យល់គាត់មិនចង់គិត ខ្មែរយើង បងប្អូនចូលចិត្តគាត់មិនចង់គិតទេគាត់ថាបើថាប្រាប់អីប្រាប់ឲ្យត្រង់ត្រង់មកកុំនិយាយវៀងដានតាមវៀងដានអញខ្ជិលខ្វល់ស្ដាប់ហើយហើយអញគ្មានពេលយកទៅគិតទេទេខ្ញុំនិយាយត្រង់ត្រង់ចឹងមកខ្ញុំខ្ជិលនិយាយអភិធម្មបរមត្តនិយាយត្រង់ត្រង់ចឹងទៅមកបងប្អូនណា អានឹងចឹងហើយអាឡ័យរបស់ឯកជនមួយសោះស្រាប់តែពានរង្វាន់ពិភពលោកអាចអាចបើមនុស្សមួយក្រុមពីរអ្នកប្តីប្រពន្ធអាចធ្វើជារបស់ពិភពលោកបានអាចអញឲ្យអាចចាំអាចមានប្រទេសទៅស្អីចុះណាពាក្យគ្រាន់តែពានរង្វាន់សន្តិភាពសុនហៈគ្រាន់តែពាក្យប៉ុណ្ណឹងវាថោកបាត់ទៅហើយហើយថាពិភពលោកអាម៉េច ឥឡូវឯងថាពិភពលោកអាម៉េចវាទាល់តែប្រទេសជុំវិញពិភពលោកគាំទ្រក្រុមហ៊ុនសុនហៈនឹងហើយគេឲ្យតម្លៃប្រទេសជុំវិញពិភពលោកដូចជាប្រទេសមហាអំណាចអីមិនមែនបុគ្គលម្នាក់ពីរនាក់ទៅគាំទ្រប្រទេសដោយពានរង្វាន់ Nobel គឺអង្គការសហប្រជាជាតិប្រទេសនីមួយៗហ្នឹងគេវាយតម្លៃសម្រាប់ឲ្យដល់អិសរាជជនជាន់ខ្ពស់ពិភពលោក ហើយដល់ពេលដល់ពេលអីគេគេទៅយកអាពានរង្វាន់សុនហៈនឹងបុគ្គលដែលបង្កើតថ្ងៃក្រោយហ៊ុនសែនក៏អាចបង្កើតពានរង្វាន់នឹងបានហាកុំថាឡើយហ៊ុនសែនបងប្អូនយើងនឹងក៏បង្កើតបានដែរយើងខ្ញុំនឹងក៏បង្កើតពានរង្វាន់បានអាពានរង្វាន់កលៀងបៀងនឹងខ្ញុំបង្កើតបានដល់គ្នាឲ្យតែមានលុយបង្កើតបានដល់គ្នាហៅបងប្អូនដូនេតឲ្យបង្កើតមករៀបចំកម្មវិធីមួយឲ្យហ៊ុនសែនទទួលកថាពានរង្វាន់សន្តិភាពខ្ញុំអាច ផ្ដល់ឥឡូវបងប្អូនសាកអ្នកមានណាមហាសេដ្ឋី Bill Gates មួយបង្កើតកថាកថាមាសសម្រាប់ឲ្យអ្នកដែល ដឹកនាំមានមេដាយសន្តិភាពកថាមាសហ្នឹង គឺឲ្យសម្ដេចដេជោកុយមកទទួលមុនគេខ្ញុំជឿថាហ៊ុនសែនមកទទួលអាកថាមាសទូចមួយហ្នឹង អាមាសគេដាក់មាសម្ដុំដាក់មាសគេធ្វើពាត់មាសហ្នឹងកថាមាស ធ្វើកថាមាសពានរង្វាន់កថាមាសឲ្យហ៊ុនសែន ហើយប្រាប់ថាឲ្យដល់សម្ដេចដេជោកថាមាសនឹងគឺជាកថាសន្តិភាពកថាត្រង់ត្រង់ទឹកសន្តិភាពរបស់សម្ដេចសម្ដេចមកទទួលចៃតាម៉ាយមិនសួរវាលើកគ្នាទេលើតែឈ្មោះ Bill Gates ធ្វើនោះមិនសួរនឹងវានាំគ្នាមកអាមេរិកនឹងមិនក្រោមពី1000នាក់ទេវាសុកចិត្តចំណាយណាអាកថាមាសនឹងតម្លៃតែតម្លៃតែ1លានទេ តម្លៃអាកថាមាសហ្នឹងណាតែតែលានអានោះចំណាយ20 30លាន100លានដើម្បីមកទទួលយកកថាមាសហ្នឹងក៏ដូចមកអាចំគួតហើយដល់ចឹងហើយពួកអាចំគួតហើយចេះតែលិតពងត្រោពងលុញពងហែងហើយដឹងសម្ដេចមកនឹងដឹងអស់ប្រមាណទទួលបាន1លានដុល្លារណាប៉ុន្តែមុននឹងបានទទួល1លានដុល្លារនឹងចរចាជាមួយសុនហៈជាមួយក្រុមហ៊ុនសុនហៈនឹងរួចទៅហើយទិញគេ ទិញគេឲ្យគេរៀបចំឲ្យដើម្បីយកមកអួតប្រាប់ប្រជាជននៅក្នុងស្រុក ដើម្បីចំណេញនយោបាយងីហើយចោះបើមានលុយទៅទិញអាម៉េចក៏មិនទៅទិញពានរង្វាន់ Nobel អត់ហ៊ានចុះហេតុអីបានជាទិញសុនហៈបានអើសុនហៈទិញបានអាម៉េចបើសុនហៈគេបង្កើតកប៉ាតអង្គភាពនឹងសម្រាប់រហលុយចុះគេបង្កើតអង្គភាពនឹងសម្រាប់រហលុយណា អាណាចង់បានវាមិនដែលបើគេបង្កើតគេវាយតម្លៃអញ្ចឹងគេវាយតម្លៃប្រទេសណាមួយដែលវាមានសន្តិភាពណាប្រទេសណាមួយដែលវាមានសន្តិភាពវៀតណាមសន្តិភាពដែរមិនក៏មិនឲ្យវៀតយួនវាសន្តិភាពដែរមិនក៏មិនឲ្យយួនអាមិនក៏មកឲ្យហ៊ុនសែនបងប្អូនសាកល្បង មើលវាតោះតហ៊ុនសែនយកលុយទៅទិញគេ អីពួកអាលងង CPP នៅក្រៅប្រទេសណាកាចាស់កាចាស់កម្មានក្បាលគេយកទៅវាយតម្លៃអីពិភពលោកស្អីខ្ញុំថាអើយអាចទេអញខ្ជិលនិយាយខ្ញុំមិនចង់និយាយទេបងប្អូនណាថ្ងៃថ្ងៃឃើញគេនិយាយនោះខ្ញុំថាអញចង់និយាយតែអញនិយាយទៅហ៊ុនសែនវាអាម៉ាស់គេខ្លាំងពេកវាអាម៉ាស់មុខខ្លាំងពេកគ្រាន់តែពាក្យថាពានរង្វាន់សន្តិភាពសុនហមម៉ាត់គឺអាចជាគ្នាបាត់ហើយអាឡុងក៏អាចបង្កើតបានដែរហើយយល់ណា បើបុគ្គលពីរគ្រួសារមួយអាចបង្កើតពានរង្វាន់ឲ្យយើងបាន មានស្អីទៅវាយតម្លៃបាន អានឹងក្រុមហ៊ុនរ៉ូស៊ីហ្នឹងក្រុមហ៊ុនរ៉ូស៊ីតើមិនមែនប្រទេសនីមួយនីមួយគេនាំគ្នា បង្កើតឡើងឲ្យអិសរជនពិភពលោកគេណាមិនមែនដោយពានរង្វាន់ Nobel ណាណាវាមិនមែនដូចគ្នាឥឡូវសិក្សាឲ្យមែនទេណាអាកលៀងបៀងនោះណាអាពានរង្វាន់កលៀងបៀងនោះបើខ្ញុំឲ្យយកទៅកវត្តចោល មែនណាយាយចំណាយអស់50លានទៅបានកលៀងបៀងមួយហើយចំណាយអស់50លានណានឹងឲ្យគេរៀបចំទេនៅដល់នោះអានំអានំគណៈប្រតិភូទៅទៀតនោះអានោះចំណាយអស់ឡើងចិត្ត50លានទៀតនោះគ្រាន់តែជួលយន្តហោះមួយថ្ងៃ ពីរថ្ងៃហ្នឹងនោះអីបងប្អូនណាអាគាត់នេះចាយលុយជាតិគ្មានបានប្រយោជន៍ បាទមាន ពានរង្វាន់ Nobel ឯណា មានអាណាគេឲ្យហ៊ុនសែនពានរង្វាន់ Nobel គេមិនឲ្យហ៊ុនសែនទេពីព្រោះពានរង្វាន់នោះគឺប្រទេស គឺគេនេះមិនងាយទេ មិនងាយគេឲ្យទេតើតែមនុស្សនេះណាបានគេវាយតម្លៃតាមបណ្ដាប្រទេសអង្គការសហប្រជាជាតិគេមិនងាយទេអើបើទៅទិញពានរង្វាន់សន្តិភាពคล้ายคล้ายនោះអីបាន អាហ្នឹងហ៎បងប្អូនអញ្ចឹងបងប្អូនខ្ញុំ និយាយរឿងអាពានវ័ន Nobel នឹងខ្ញុំបញ្ជាក់ប៉ុណ្្នឹងទៅចុះបាទខ្ញុំបញ្ជាក់ប៉ុណ្្នឹងទៅចុះខ្ញុំគាត់បន្ថែមទេមាន បងប្អូនគេនិយាយច្រើនណាស់ប៉ុន្តែគាត់ខ្ញុំបន្ថែមខ្ញុំដើម្បី សង្កត់ធ្ងន់ឲ្យពួកអា CPP កុំអួតពេកអាអួតឃើញអាណាគេជឿឯងទេតែដៃចូលឡុងនិយាយទៅនឹង អ្វីដែលគេប្រងជឿឯងទាំងអស់ហ្នឹងគេលែងជឿហើយពីព្រោះអីពីព្រោះវាកលៀងបៀងមែនវាមិនមែនអាចស្អីទេកុំនិយាយណាគ្រាន់តែដាក់ឈ្មោះ ពានរង្វាន់សន្តិភាពសុនហៈមួយម៉ាត់វាចាប់បាត់ហើយគ្រួសារមួយឲ្យឯងហ្នឹងមានស្អីមិនមែនពិភពលោកណាគេឲ្យណាគ្រួសារខាងសាសនាមួយឲ្យហ្នឹងមានអីចម្លែកគ្រួខាងសាសនាមួយឲ្យតើដោយសាលាមួយឲ្យសញ្ញាបត្រទៅអ្នកណាមួយចឹងអាហ្នឹងគាត់ថាសាលាមួយឲ្យទៅសញ្ញាបត្រអ្នកណាមួយហ្នឹងតែវាមិនបញ្ជាក់ថាពិភពលោកនឹងឲ្យវាណាត្រូវយល់ ត្រូវយល់ថាអង្គភាពណាតំណាងឲ្យពិភពលោកអង្គភាពណាមិនតំណាងឲ្យពិភពលោកផងពួកអាភ្លើកុំភ្លើពេកពួកឯងចាស់ចាស់ហើយនោះកុំចេះតែនិយាយកុំចេះតែលុញពងលីពងអួតពេកអាកុំចេះតែអួតពេកគឺដូចមកអាអួតណាហើយគេចេះតែថាអី157ប្រទេសទៅអូមនុស្ស158នាក់តំណាងឲ្យ100 157នាក់តំណាងឲ្យ157ប្រទេសអាឡុងក៏ចេះធ្វើដែរ គឺទៅមកអាចដូចខ្ញុំនិយាយចឹងក្នុងក្រុមហ៊ុនខ្ញុំមានជាប់20ប្រទេសបាត់20មកជនជាតិដែលខ្ញុំជុំគ្នានេះប៉ុណ្ណឹងបាត់ហើយមាន120ប្រទេសតំណាងឲ្យ157ជនជាតិឯណាវាមិនដែលមានទេអាវាមិនដែលមានទេមេប្រទេសខ្លះមកដឹងទាំងចេះប្រើអីនេះផងចឹងបានថាអើយពួកអានេះបោកចុយតម៉ៃវាដែរចឹងបងប្អូន ខ្ញុំនិយាយទៅដល់ចំណុចបាតកម្មទី3ហ្នឹងណា ចំណុចទី3ខ្ញុំបើកវងកញ្ចក់បន្តិចវិញខ្ញុំបញ្ចប់តែម្ដងគេឲ្យមកធ្វើ បាតកម្មនៅនឹងមុខមិនមែនឲ្យវាយគ្នាទេឲ្យធ្វើបាតកម្មយើងទៅទៀមទាអីយើងទៅសោតអីនិយាយឲ្យត្រង់មកបើកមុខមកបើកមុខឲ្យគេឃើញមកខ្លាចស្អីហើយកត់ឈ្មោះមកឲ្យញាត់មកគេដោយពួកយើងទៅធ្វើបាតកម្មនៅមុខស្ថានទូតយើងទៅស្នើសុំឲ្យស្ថានទូតចេញមកជួបយើងយើងចង់និយាយមួយស្ថានទូតស្ថានទូតអត់ចេញមកអត់ហ៊ានចេញមក តែយើងយើងរៀបចំទទួលចាំចេញទៅទទួលអស់លោកប៉ុន្តែអស់លោកគេនៅ Jacksonville អស់លោកទៅធ្វើបាតកម្មនៅ Home State វាអត់ត្រូវបាតកម្មមែនប៉ុន្តែអ្នកឯងបាតកម្មតាម Facebook បើបាតកម្មតាម Facebook បានដដែលអញ្ចឹងអ្នកបារាំងអាចបាតកម្មបានអ្នកផ្សេងផ្សេង state ផ្សេងផ្សេងអាចធ្វើបាតកម្មបានថានៅធ្វើបាតកម្មអញ្ចឹងមានតែស្អីមានតែអាចស្អីអញ្ចឹងអាហ្នឹងគេមិនហៅថាធ្វើបាតកម្មដល់រំជើបរំជួល អានឹងមិនគេហៅថាស្របតាមច្បាប់ណាអត់ហ៊ានចេញមុខផងធ្វើបាតកម្មតាម Facebook ក៏បិទមុខដែរហ្នឹងអត់ហ៊ានផងហ្នឹងណាហើយសត្វតែគ្នាឯងសោះហ្នឹងហើយក៏បិទមុខដែរចឹងមានន័យតែម៉េចគិតមើលទៅបងប្អូនគិតមើលទៅចឹងវាជាកលាថោកទេសរុបមកវិញខ្ញុំសូមចូលរួមថាតើអ្នកណាជាអ្នកបំបែកបំបាក់ប្រទេសជាតិនឹងពិតប្រាកដគឺហ៊ុនសែនគណៈបកប្រជាជនរងថ្ងៃហ្នឹង មិនមែនយើងទាំងអស់គ្នាដែលប្រឆាំងជាមួយហ៊ុនសែនសិតតែជាអ្នករងគ្រោះតាចុះអស់លោកដែលគាំទ្រហ៊ុនសែនរងគ្រោះស្អីដែរលោកសំរងស៊ីរងគ្រោះក្រមរបស់ហ៊ុនសែនប្រឆាំងជាមួយហ៊ុនសែនមានអីខុសចុះអស់លោកនឹងមាន រងគ្រោះក្រមដៃសំរងស៊ីពីកាលណាមកអស់លោកដែលគ្រប់គ្រងលោកសំរងស៊ីពីកាលណាមកចុះបើគ្រាន់តែគ្រប់គ្រងលោកសំរងស៊ីលោកសំរងស៊ីធ្វើអ្វីមិនត្រូវ ធ្វើអ្វីផ្សេងអាមេចវាខកអស់លោកខកអស់លោកអស់លោកមានសិទ្ធអីទៅបន្ទោសគាត់វាជាសេចក្តីសម្រេចចិត្តរបស់អស់លោកតាបើអស់លោកឈប់គាំទ្រឈប់ទៅអានឹងវាធ្វើម៉េចអានឹងចឹងអញ្ចឹងបងបងប្អូនចឹងហើយបានខ្ញុំចង់បញ្ជាក់មកថា អ្នកដែលបំបែកបំបាក់ខ្មែរបែរទៅជានាំគ្នាតសើថាអ្នកនឹងមានបង្កើតសន្តិភាព អ្នកដែលរងគ្រោះ នាំគ្នាធ្វើបាតកម្មជួនដែលរងគ្រោះ នយោបាយទាំងអស់ដែលធ្វើបាតកម្មប្រឆាំងធ្វើនយោបាយប្រឆាំងជាមួយហ៊ុនសែនទៅជាជនក្បត់ជាតិនេះហើយគឺជាសម័យអាមេដឹកនាំសัตว์ក្អែកបន្លំធ្វើជាសัตว์ហង្សឬក៏អាមេដឹកនាំបែបឃ្លោកលិចអណ្ដែតអំបែងអណ្ដែតហ្នឹងសម័យហ្នឹង បងប្អូនត្រូវយល់អញ្ចឹងបងប្អូនខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងចោះបងប្អូនណាខ្ញុំគ្មានអីបន្តទៅទៀតទេតាមពិតទៅខ្ញុំរងចាំបងប្អូនដាក់អាពួកនឹងឲ្យខ្លាំងខ្លាំងហើយខ្ញុំចូលចិត្តស្ដាប់ដល់ឃើញបងប្អូនអត់មានបងប្អូនណាវាយចំកលែងនេះអញ្ចឹងទ្រាំបានចេញមកវាយអានឹងខ្លះដើម្បីឲ្យវាដឹងខ្លួនខ្លះឲ្យពួកអា CPP វាអាញើតខ្លះបាទវាមិនអីទៅឈ្នះ CPP ទេអាគ្រាន់តែនិយាយនឹងនោះប៉ុន្តែហោចណាស់ ក៏អាវា ចង់បំពុលហ្នឹងក៏វាបំពុលមិនបានដែរណាហើយដល់ក៏វាទប់ចឹងដែរដាក់ឯងឲ្យដល់កលាក់មកដោយខំវាសនាបានឲ្យជ្រុលវាយវាយឲ្យដល់កលាក់បើវាយមិនដល់កលាក់ណាធ្វើអន្ទាក់ភ្លឺល្អជាងអាហ្នឹងគឺអញ្ចឹងចឹងសូមអរគុណបងប្អូនណាជូនពរសុខភាពល្អសំណាងល្អហើយជួបគ្នាពេលក្រោយតាមការគួរទៀតទេណាសូមអរគុណសូមជម្រាបលាប៉ុណ្ណឹងចោះបងប្អូនណាបាទដល់ម៉ោងចូលចាំជីវិតហើយបងប្អូនសូមអរគុណសូមជម្រាបលា